តារាអៀកឬក៏តារាឯកសេន EAK សួរថាខ្ញុំកណាមិនយល់ពីពាក្យរូបាំងទុក្ខំអនិច្ចំអនត្តាតើពាក្យទាំងនេះមានន័យដូចម្ដេចសម្រាប់អឺរូបាំងហ្នឹងវាពាក់ព័ន្ធនឹងអ្នកសរសេរថាតើសំដៅយករូបអីរូបកាយឬក៏យ៉ាងម៉េច នឹងប្រហែលជាសំដៅលើរូបរាងកាយមនុស្សហ្នឹងហើយពីព្រោះឃើញតែមានអ្នកស្លាប់គេសរសេរថារូបាំងអនិច្ចំទុក្ខំអនត្តារូបហ្នឹងមានភាពមិនទៀងជាទុក្ខជាអនត្តាអនិច្ចំប្រែថាមិនទៀង impermanent impermanent មិនទៀងតែងតែប្រែប្រួល ហើយទុកខាងហ្នឹងគឺទុកនឹងឲ្យមានសភាពជាទុកទុកក្នុងទីហ្នឹងមិនមែនប្រែថាលំបាកទេ ប្រែថាវាតាំងនៅអត់បានស្អីដែលវានៅដដែលអត់កើតអាហ្នឹងជាទុក ជាទុកលក្ខណៈហ្នឹងមានន័យអញ្ចឹងទ្រាំនៅដដែលតែមួយយ៉ាងហ្នឹងអត់កើតទេណាថាទុកអញ្ចឹងហើយបានសោមនស្សក៏ទុកឧបេខាក៏ទុកអាទុកខ្លួនឯងហ្នឹងក៏ទុកដែរនៅក្នុងតេកតុកលក្ខណៈហ្នឹងដោយសេចក្តីថាវាវានៅដដែលអត់កើតស្អីក៏នៅដដែលអត់កើតដែរ វត្ថុតែកើតពីបច្ច័យវានៅអត់កើតទេដូចទៀនដែលយើងដុតដូចបណ្ដាទៀនដែលដុតវានៅរហូតអត់កើតទេព្រោះវាកើតពីគេអារបស់កើតពីគេវានៅដដែលអត់កើតទេផ្ទាល់របស់អត់មានកើតពីស្អីបានវាអត់មានប្រែប្រួលជាសច្ចធម៌ជាធម្មជាតិនឹងចឹងស្អីតែមានឈ្មោះថាកើតវាត្រូវបញ្ចប់ដោយរលត់ដល់កុំកើតបានវាអត់រលត់ ណាយើងរៀនពីច្បាប់ធម្មជាតិហ្នឹងសំបីប្រអិនបកោសីណាមកជប់ឲ្យយើងទៅជីវិតអមតៈយើងជឿអត់កើតទេពីព្រោះរបស់តកើតពីស្អីមួយតែវាជាបច្ច័យនៃស្អីមួយហើយវាមិនអាចតាំងនៅបានទេព្រោះវាបង្កើតខ្លួនឯងផងមានគេបង្កើតហ្នឹងអាគេហ្នឹងវាមានអាគេនោះទៀតអាគេមានអាគេនោះទៀតបច្ច័យតតតគ្នាអញ្ចឹងឧទាហរណ៍ថាឥឡូវយើងធ្វើទៀនមួយដើម ប្រវែង100លានគីឡូម៉ែត្រ ប្រវែងអញ្ចឹងយើងរមងាយអលត់มันងាយមែនបានចង់ក្រោយគង់អលត់ធ្វើទៀននឹងប្រវែងមកជុំផែនដីដាក់ប្រប៉ុនដើមថ្នោតទៅទៀននឹងហើយអវែងប្រហែលមកជុំផែនដីទៅវែងប៉ុណ្ណាក៏ដោយតែចាប់ផ្ដើមឆេះគឺតែងតែត្រូវអលត់កណ្ដយូរវិញឆាប់តែប៉ុណ្្នឹងឯងចឹងរបស់ណាដែលនៅតែអត់កើតថាថាទុកខាំង ដល់អនត្តាមានន័យពីរនៅក្នុងនៃព្រះពិធម្មវាត្រឹមតែជាធាតដូចនិយាយមិញចឹងតែក្នុងនៃបសូតព្រះអង្គបញ្ជាក់សេចក្តីថាវាមិននៅ ក្នុងបង្កប់បញ្ជារបស់បុគ្គលណា ទេព្រោះរបស់នោះវាកើតពីបច្ច័យតើអស់អំណាចវាវាទៅតើអំណាចវាវាទៅឃើញទេទូរស័ព្ទទំនើបទូរទស្សន៍ល្អវាមាន expire វារបស់វាទីបំផុតវាទៅវាអត់នៅទេជីវិតយើងក៏ដូចគ្នាចឹងដែរបង្កប់អត់បានឲ្យក្មេង វាមិនក្មេងទេវាចេះអាចារ្យកុំឲ្យឈឺមិនបានទេវាត្រូវតែឈឺអាហ្នឹងនេះអណត្តាក្នុងនេះប្រសូតហេងកូនពៅពីប្រទេសកូរ៉េនៅស្រុកខ្ញុំកណាចិត្តភ្នំតាម៉ៅ ជិតភ្នំតាម៉ៅនោះជំនឿខុសហាក់នៅមានពេញក្នុងគំនិតអ្នកស្រុកភូមិនោះឧទាហរណ៍ថាមាន មេអំបៅណារៀងធំឬមានពណ៌ខ្មៅសុតហើចូលផ្ទះអីនោះគេដេញវ័យទល់តែងាប់ទល់តែងាប់ទៀតព្រោះគេយល់ថាជាមេអំបៅខ្មោចចូល មកនាំចង្រៃដល់គេទៀតហើយអានឹង អូនស្ដាប់ធួយល់ទៅក៏ដឹងថានឹងជាជំនឿផ្ដេសផ្ដាយតែបើពួកគាត់មិនតន់ស្ដាប់យល់គាត់នៅជឿអញ្ចឹងវាឆ្ងាញ់ក្នុងរឿងនឹងរហូតអញ្ចឹងទៅมันអាចជ្រាបចូលបានណាពួកគាត់បាត់ទ្វាបាត់ពួចហើយធ្វើអីពលឺព្រះអាទិត្យប៉ុណ្ណាក៏ចូលទៅវាមិនកើតដែរអានឹងធ្វើម៉េចដែរហើយយើងគិតលេងតែបន្តិចឥឡូវមេអំបៅនៅសាហាវឬក៏មនុស្សសាហាវពីណានាំមកពីណាងាប់ឥឡូវនេះ គ្នាក៏ហើកាត់ម៉ោងវែងទឹះមកពីណាឯងវាយគ្នាស្លាប់ទៅហើយឥឡូវមេអំបៅនឹងចង្រៃឬក៏មនុស្សចង្រៃពីណាចង្រៃជាងពីណា ពីណាអ្នក បហាជីវិតពីណាឃើញទេបើសុភាវៈបញ្ញាមេត្តាករណាដែលហៅថាมันមាន ប្រមាណនោះមនុស្សកំពូលល្អមែនទេនោះសុខចិត្តតែស្លាប់ខ្លួនទៅទៀតឲ្យតែគេរស់កំពូលបរោះ នឹងឲ្យតែគេរស់បើនិយាយពីថ្លឹងថ្លែងជីវិតវាត្រូវស្លាប់វិញសុខចិត្តស្លាប់ខ្លួនឯងឲ្យគេរស់ចោះអានកពូល្អមនុស្សឯងគាត់ណាភ័យចង្រៃណាណៃមិនដឹងវ័យគ្នាងាប់បាត់ហើយឥឡូវឧបមាថាអញ្ចឹងឥឡូវគេថាចង្រៃយើងខណកើតចិត្តមេត្តាអូសត្វគ្នាក៏មានជីវិតដែរហើយវាមិនត្រូវធ្វើមហូបធ្វើអីផងសត្វហ្នឹង វាក៏ចង់រស់នេះប៉ះវាតិចតួចវាហើវាភ័យដូច្នេះក៏ចាប់វាដោយល្អ យកទៅដាក់កន្លែងផ្កាកន្លែងអីទៅឲ្យពួរវាទៅឲ្យវាបាន សុខទៅយើងក៏ចង់បានសុខអ្នកក៏ចង់បានសុខអ្នកចូលរស់នៅដោយសេរីចុះសួរថាបានបនបណ្ណាអាមនុស្សមកភូមិគេថាចង្រៃតែយើងអសង្គ្រោះជីវិតសត្វនឹងចឹងបានព្រះអង្គថាអត្តានឹងឧបមាកត្ថាអ្នកហនិយអ្នកឃាតយេ បុគ្គលកាលណាបើធ្វើខ្លួនឯងជាឧបមាហើយមិនគប្បីប្រហាមិនគប្បីបៀតបៀនសត្វដទៃទេ ធ្វើឲ្យដូចតែខ្លួនឯងកំពុងរងគ្រោះនៅក្នុងរឿងហ្នឹងហ្នឹងឧទាហរណ៍យើងកំពុងតែរត់ឆ្លងដែនទៅប្រទេសគេអញ្ចឹងទៅគេថាយើងវាខុសច្បាប់គេចាប់បាញ់គេចាប់សម្លាប់យើងគិតមិនយើងត្រូវការណាស់ក្តីអាណិតអាសូរពីគេថាយើងមិនត្រូវទេយើង ខុសមែនមាន ពេលខ្លះវាខុសមែនដូចមេអំបៅហ្នឹងវាគ្នាវាវែងមកពីណា ខ្មោចប្រើមកក៏ប្រើទៅវាមិនស្អីវាទេវាវាមិនមែនខ្មោចណាមេអំបៅហ្នឹងបើទោះជាខ្មោចប្រើមកក៏រឿងខ្មោចប្រើវាមិនមែនវាណាឧទាហរណ៍ណាប៉ុន្តែវាមិនដឹងស្អីក្នុងហ្នឹងទេអាត្មាក៏វាមិនដឹងដែរប៉ុន្តែអាត្មាបើសិនជាអាត្មាឃើញវិញអាត្មាជួយយកវាទៅដាក់កន្លែងណាសមគួរឥឡូវយើងថាឥឡូវមេមិនវាខុសច្បាប់ហើយចូលមកយើងមិនចង់បានយើងក៏វៃវៃចឹងចាឥឡូវខ្លួនយើងវិញយើងរត់ទៅថៃ បាក់ពេករត់ទៅធ្វើការធ្វើអីនៅថៃទៅហ៊ានថេបាញ់ម្នាក់ម្នាក់គិតមិនស្លុតចិត្តទេសុំវរទេសុំវរគេទេសុំជីវិតស្រឡាញ់ដូចគ្នាហ្នឹងមេមបៅស្រឡាញ់ជីវិតវា ដូចតែយើងស្រឡាញ់ជីវិតយើងអញ្ចឹងហ្នឹងហើយប៉ុន្តែធ្វើម៉េចបើកើតនៅក្នុងតំបន់ដូចអាពីក្មេងអីអញ្ចឹងនិយាយអញ្ចឹងទៅ បើសិនជាអាត្មាពីមុនហ្នឹងក៏អញ្ចឹងដែរតាមមើលអញ្ចឹងបានអាត្មាមិនទៅបន្ទោសពួកគាត់អីទេ ពួកខ្លួនឯងហ្នឹងវាធ្លាប់ទៅវាយសัตว์លេងជួនកាលវាយលេងអញ្ចឹងបានបានចក្រធរព្រះអង្គនិយាយពីបដិរូបប្រទេស កើតនៅក្នុង ទីសំគួរទីសំគួរនៅជុំវិញយើងជាអ្នកមានធัวជាសัพបរោះអីចឹងណាជួយពយល់យើងអាណាខុសអាណាត្រូវអីចឹងហ្នឹងមានបណ្ឌិតមានអ្នកប្រាជ្ញ ដល់កាលណាយើងកើតនៅក្នុងទីសំគួរសពបរិសូប្រសੰសេវៈយើងសែបគប់ជាមួយនឹងសពបរោះដល់បានសែបគប់សពបរោះបានស្ដាប់បានរៀនទៅ បានអត្តសមាបនិធិតម្កល់ខ្លួនត្រូវនឹងវាមកពីអីវាមកពីពុពេកតបញ្ញតាដែរបានបើធ្វើបន់ពីមុនមកដែរប៉ុន្តែកើតពុបចំកលែង ដែលអត់ចេះស្រឡាញ់សัตว์ចឹងបេះដូងសាហាវពីក្មេងមកអាត្មាខ្លួនឯងសារភាពពីក្មេងចូលចិត្តជួលចង្រិតហើយនឹងជួលត្រីក្រឹម អាមិនបានទៅចេះធ្វើចឹងថាឃើញអ្នកស្រុកធ្វើចឹងយើងក៏សบายចឹងដែរទៅចង្រិតណាដែលជុលចាញ់ដកសក់មកតិអាគលផ្លូវវាកវីកវីវាវិលមុខដាក់ទៅជុលទៀតសបាយសើចលេងកាលនោះនឹកឃើញឥឡូវនេះវិញមិនដែលគិតសូមបីតាប៉ិនក្បាលចៃថាសัตว์នឹងវាឈឺអត់អត់តែគិតសោះហ្មងគិតសបាយអាសัตว์ណាចាញ់ជុលចាញ់ហ្នឹងចាប់ញិចក្បាលចោលទៀត សាហាវអញ្ចឹងណាប៉ិនសួរថាដឹងខ្លួនឯងសាហាវអត់ថាអត់អានឹងវារឿងធម្មតាទៅវិញទៅឲ្យគ្នាខំជុលអូជុលជុលចាញ់គ្នារត់រត់រត់ឯងចាប់គ្នាញិចចោលឯងបកែចាញ់ដើរទៅស្រែចឹងឃើញពស់ស្លាប់មកែបអីចឹងអត់ឲ្យរួចខ្លួនយកដីដុំដីគប់គប់ងាប់ឲ្យចោលហ្នឹងដើរទៅហើយពស់មានខំមនុស្សងាប់ណាពស់ស្លាប់មកែបអត់ពឹសហ្នឹងពស់ផលិតពស់ស្លាប់មកែបអីអត់ តែបេះដូងនោះវាសាហាវចឹងហ្មងនឹងខ្លួនឯងអា experience ខ្លួនឯងបានដឹងក៏លេចទៅមើលពួកគាត់វិញអាមិនបន្ទោសទេអានោះក៏វាចឹងដែរគ្មានដឹងទេអត់ដែលមានអារម្មណ៍ថាអូសัตว์នឹងវាចង់រស់ដែរសัตว์នឹងវាខ្លាចងាប់ដែរអត់ទេអត់ទេសំបី តាមកប៉ិនក្បាលចៃក៏អត់ចេះគិតដែរកាលហ្នឹងអត់ទេអត់ចេះតែហ្មងហើយអ្នកស្រុកអ្នកភូមិសរសើរ សរសើរដល់ពីណាចេះរួត្រីចេះស្អីស្អីបានសរសើរណាមទៅរួនឹងអត់ទេអត់កើតទេព្រោះគេសរសើរចឹងហើយគេសរសើរតែអ្នកប៉ាកែស្លាប់ហ្នឹងហើយអញ្ចឹងយើងវាឌូតនៅក្នុងអាប៉ាកែស្លាប់ហ្នឹងហ្មងអ្នកស្រុកអ្នកភូមិមកពីណាទៅរួពុះរួងកែបរួងគក់រួស្អីបានច្រើនសរសើរសើរចឹងតែមិនចេះរួអត់សរសើរទេប្រដងកូនគេគេមកឲ្យទៀតហើយនៅក្នុងបេះដូងទាំងអស់ហ្នឹងថាមិនចេះអាណិត សត្វទុយទុយហ្នឹងទេអត់ចេះអាណិតទេហ្មងហើយទៅថាថាពេលខ្លះថាវាតល់ច្រកថាត្រូវរស់ស៊ីត្រូវចិញ្ចឹមឆ្នាំងអីអាហ្នឹងថាវាលើកលែងចុះប៉ិនអត់ដូចដូចខ្មែរលើកតែឃើញពោះវាវាអញ្ចឹងគប់វាចោលអញ្ចឹងបេះដូងវាសាហាវវាសាហាវហ្នឹងហើយអញ្ចឹងបានដល់សិក្សាមើលយូរយូរយូរយូរទៅបានដឹងច្បាស់ថាអូអវិជ្ជានោះពិត ជាមេនៃបាបធัวទាំងឡាយមែនសបាយនឹងធ្វើដោយមិនទាំងដឹងថាអានឹងវាខុសផងហើយបើបាន ដឹងតែបន្តិចក៏ប្រហែលធ្វើដែរតាមមើលបើដឹង ថាសត្វនោះវាចេះឈឺបន្តិចអត់អត់ដែរចាប់អារម្មណ៍ចឹងអត់ទេមកស្មាធ្លាប់អាកមនទៀតពីក្មេងហើយមិនចេះពីណាទេចាប់គ្នាមកជន់ស្លាប់ ចាប់កកបោចកន្លែងហ្នឹងអាខ្វល់ខ្វល់ឲ្យពូឯងកុំកើតជាមន់ទៀតណាកើតជាតិក្រោយឲ្យទៅមនុស្សគេកុំកើតមន់គេស្លាប់ចឹងហឹមតែក៏ចេះម៉េះឃើញទេហើយក៏គិតថាអាហ្នឹងមែនអាហ្នឹងល្អឃើញឃើញអាខួរក្បាលយើងសាច់សាច់អាជុំវិញហ្នឹងវាបញ្ជូនមកហើយបញ្ជូនមកយល់ចឹងហើយធ្វើចឹងចេះស្លាប់គេឲ្យពោគេឲ្យគេទៅកើតមនុស្សហើយខ្លួនឯងហ្នឹងសុខចិត្តនៅអញ្ចឹងហ៎ វាអត់ចេះទេមកអត់យល់អញ្ចឹងបានមិនពេលខ្លះអាភ្លេចខ្លួនដែរបយលបយលធមមើលតែនិយាយយល់ពេកវាចង់កើតតោសៈខ្លួនឯងប៉ុណ្ណឹងក៏មិនយល់ដែរប៉ុណ្ណឹងក៏មិនយល់ដែរដល់ពេលអាត្មាក៏លេចមើលខ្លួនឯងកាលនោះវិញបានថាអសមហើយខ្លួនឯងកាលនោះក៏វាមិនយល់បួស4 5 6 7ភាសាដំបងក៏គ្មានដឹងអីទម្រាំទៅរធរនឹងឃើញ អស់7 8ភាសាដំបងមិនដឹងខ្យល់អីដឹងទៅធ្វើតាមប្រពៃណីធម្មតា ដូចគ្នាដូចគេដូចឯងណាអញ្ចឹងវាសមហើយបងអូនកុំតូចចិត្តតូចថ្លើមអីយើងជួយបានប៉ុណ្ណាយកប៉ុណ្ណឹងតា គឹមស្រីនាងថ្វាយបង្គំលោកឪខ្លៃលោកឪអាត្មាតើបដិច្ចសមុបាទនិងអភិធម្មខុសគ្នាយ៉ាងណាទៀតអឺมันជាខុសគ្នាទេដោយសភាវៈក្រំតែខុសរបៀបនៃការរៀនខ្លះ នៃការសម្ដែងពញ្ញុលបដិច្ចសមុប្បាទគឺជាធម៌នៅក្នុងអភិធម្មនឹងឯងប៉ុន្តែបើនិយាយពីអភិធម្មវាមានន័យទលំទលាយច្រើនហើយបដិច្ចសមុប្បាទគឺជាផ្នែកមួយនៅក្នុងព្រះអភិធម្មនឹងឯងបដិច្ចសមុប្បាទក៏គឺអភិធម្មនឹងឯងជាងបានការសិក្សានៅព្រះអភិធម្មនឹង ដំបូងលោកមិនតន់ឲ្យរៀនពីបដិច្ចសមុបាទទេឲ្យរៀនចេះចិត្តធាតុសក្ករូបសិនអញ្ចឹងទៅដល់បរិឆេទលើនោះបានរៀនបដិច្ចសមុបាទដូច្នេះបដិច្ចសមុបាទនឹងគឺជាផ្នែកនៃព្រះអភិធម្មនឹងឯងតទៀតអឺសុភមង្គលគ្រួសារខ្ញុំអឺសួរថាអ្វីជាវត្ថុហេតុអ្វីទៅហៅថាវត្ថុ និងហេតុអ្វីជាធាតហេតុអ្វីទៅផៅថាធាតឧទាហរណ៍ទៅចក្ខុធាតរូបធាតនិងចក្ខុវិញ្ញាណធាតហើយនឹងពាក្យចក្ខុវត្ថុសតវត្ថុណានឹងតលយើងរៀនអភិធម្មឃើញទេនៅពេលយើងស្ដាប់យូរទៅយើងលឺពាក្យអញ្ចឹងអញ្ចឹងនៅក្នុងសិភៅក្នុងកម្ពីដេកាផ្សេងផ្សេងប៉ុន្តែបើសិនជាយើងរៀនពី បរមត្តធម៌ចិត្តចេតសិករូបមកងាយតែម្ដងនៅក្នុងធាត18ឧទាហរណ៍ថាអឺចក្ខុប្រាសាទរូបមួយវាមានឈ្មោះហៅច្រើន មានពេលខ្លះហៅថាចក្ខុទ្វាដែលហៅថាចក្ខុទ្វាពីព្រោះ វាជាទីត្រាច់ទៅនៃចិត្តតាមទ្វានោះរហូតមានឈ្មោះថាចក្ខុទ្វារិកចិត្តឬក៏ចក្ខុទ្វារវិថីមាន7វិថីដែលកើតតាមទ្វាភ្នែកហ្នឹងដោយសារវាជាទ្វា សម្រាប់ឲ្យចិត្តទៅដឹងរូប បារម្ភនឹងឯងទៅចក្ខុប្រសាទរូបហ្នឹងហៅថាចក្ខុទ្វារ ឯចិត្តដែលកើតតាមទ្វេនឹងច្រើនមហាកុសលអកុសលឯក៏កើតតាមទ្វេភ្នែកនឹងដែរហើយដល់ទៅចក្ខុប្រសាទរូបដដែលនោះហៅថាចក្ខុវត្ថុសួរថាហេតុអីបានហៅថាចក្ខុវត្ថុនោះវត្ថុកន្លែងនេះ មានន័យថាជាទីតាំងជាទីអាស្រ័យ មានពាក្យជាដើមនៅក្នុងបច្ច័យហ្នឹងកាលណាយើងរៀនអបច្ច័យកាន់តែយល់ហៅថាវត្ថុនិស្សយបច្ច័យវត្ថុជាទីអាស្រ័យនៃចក្ខុវិញ្ញាណហៅថាចក្ខុវត្ថុហ្នឹងហើយដល់វាវាជាទីអាស្រ័យជាកន្លែងអាស្រ័យបើប្រៀបទៅវាពេលហ្នឹងវាដើរទូដូចប្រឆេះចឹងដូចប្រឆេះទៀនប្រឆេះជាគៀងចឹងហ្នឹងហើយ បច្ឆេះទៀនទៀននឹងជាវត្ថុអាតួបច្ឆេះនឹងគឺជាវត្ថុសម្រាប់ ជាទីកើតនៃអណ្ដាតភ្លើងនេះក្រន្ទាហរណាហើយដល់មកក្នុងពាក្យថាចក្ខុវត្ថុនោះហៅថាចក្ខុវត្ថុជាទីអាស្រ័យនៃចក្ខុវិញ្ញាណពីរដួង ផ្នែកកុសលវិបាកមួយហើយនឹងអកុសលវិបាកមួយ នឹងហៅថាវត្ថុនៅក្នុងជីវិតយើងទាំងអស់គ្នានឹងនៅក្នុងបញ្ចវោការភូមិនឹងបាយភូមិ4មនុស្ស1សួរ6រូបព្រំ15វាអសញ្ញ័យសัตว์ហើយនឹងពួកអរូបព្រំ4តាំងពីកើតរហូតដល់ស្លាប់ទៅវិញនឹងចិត្តហើយនឹងរូបរាងកាយនឹងអាស្រ័យគ្នាជានិច្ចអត់ដែលអត់អាស្រ័យគ្នាទេ ចក្ខុវិញ្ញាណអាស្រ័យចក្ខុវត្ថុណាសតវិញ្ញាណអាស្រ័យសតវត្ថុខេនវិញ្ញាណអាស្រ័យខេនវត្ថុជីវហាវិញ្ញាណអាស្រ័យជីវហាវត្ថុកាយវិញ្ញាណអាស្រ័យកាយវត្ថុទូទាំងកាយលើកលែងតែសក់រោមចុងកញ្ចក់អីហ្នឹងដែលមិនមិនមិនមានកាយប្រសាទអឺហើយដល់ទៅមโนធាតឬក៏មโนវិញ្ញាណហ្នឹងហើយនឹងមโนវិញ្ញាណហ្នឹងអាស្រ័យហតិយវត្ថុអត់មានចិត្តណាមួយ ដែលមិនអាស្រ័យវត្ថុទេទោះបីពេលដឹងខ្លួនទោះបីពេលយល់សពក៏ដោយហ្នឹងហើយដែលហៅថាចក្ខុធាតធាតក្នុងទីហ្នឹងដើម្បីបញ្ញាក់យើងដើម្បី បង្ហាញយើងសត្វលោកយើងនោះឲ្យដឹងថាតួចក្ខុវត្ថុហ្នឹងវាមិនមែនណានាគេទេ មិនមែនអាត្ម័នមិនមែនតួខ្លួនណាទេវាជាធាតមួយយ៉ាង ដែលអាស្រ័យភូតរូបកើតឡើងវាជាធាតធាតនឹងដោយអត្ថានិសត្តៈមានន័យ3ទី1និសត្តៈមិនមែនសត្វមិនមែនសត្វមិនមែនបុគ្គលមិនមែនអីហ្នឹងឃើញទេនិសត្តៈនិច្ចជីវៈមិនមែនពលឹងអាត្មានអីទេហើយនឹងសញ្ញោសញ្ញោប្រែទៅសូនសូនហ្នឹងសូនចាក់ខ្លួនសូនចាក់នៅនេះនៅនោះវាអត់មាននរណានៅក្នុងហ្នឹងទេគ្មានហ្មង អត់មានសន្តិជាតិនៅក្នុងតួភ្នែកហ្នឹងទេអត់មានទៅជីករកសន្តិជាតិក្នុងនោះអត់ឃើញទេវាមាន តែចក្ខុធាតតែប៉ុណ្្នឹងឯងប៉ុណ្្នឹងហើយពាក្យប៉ុននឹងរៀនបរមត្តទៅកាន់តែច្បាស់សួរហើយក៏ឆ្លើយឲ្យបានជាគំនិតខ្លះតែបើអ្នករៀនអភិធម្មហើយហ្នឹងគឺ កាន់តែស្រួលយល់ ហេងកូនពើពីប្រទេសកូរ៉េសួរពាក់ព័ន្ធនឹងគណៈចិត្តខ្ញុំណែចង់ដឹងថាតើមួយគណៈចិត្តហើយនឹងចិត្តមួយដួងតើមានន័យខុសគ្នាដោយមិនដេចដែរអឺ មួយខណៈចិត្តគឺខណៈដែលវាកើតហើយរលត់កើតហើយរលត់កើតហើយរលត់ដល់មួយ ដួង គឺចិត្តមួយប្រភេទអានេះឧទាហរណ៍ដូចមានម៉ាស៊ីន10គ្រឿងអញ្ចឹងណាណាឬក៏មានឥឡូវឧទាហរណ៍ដូចជាស្អីដូចជាពុទ្ធចិត្តវាធម្មជាតិការរលត់ វាដូចជាអឺនៅក្នុងទឹកយើងចោះរន់តូចតូចយើងបញ្ចេញខ្យល់ណាបញ្ចេញខ្យល់ណាដល់ពេលបញ្ចេញខ្យល់មកវាទៅប៉ោងព្រួចព្រួចព្រួចព្រួចអញ្ចឹងចោះ89ប្រឡោះទៅ ហើយក្នុងមួយប្រឡោះហ្នឹងវាវាកើតព្រួចព្រួចព្រួចព្រួចព្រួចចឹង89ហ្នឹងដូចជាតំណាងឲ្យចិត្ត89ប្រភេទរីឯមួយដួងមួយដួងគឺជាការកើតឡើងមួយព្រួចមួយព្រួចមួយព្រួចហើយបែកទៅវិញមកព្រួចបែកទៅវិញរបស់ទឹកហ្នឹងចឹងហ្នឹងចឹងចឹងដួងគឺជាប្រភេទរីឯខណៈគឺសំដៅទៅលើមួយខណៈកើតឡើងហើយក៏បែកធ្លាយទៅវិញ ឧទាហរណ៍ដូចជាទោសមូលចិត្តមាន2ប្រភេទណាទោសមូលចិត្តមាន2ដួងហ្នឹង2ដួងមានន័យថា2ប្រភេទអញ្ចឹងយើង តាំងពីកើតមករហូតមកដល់ពេលនេះពេលខឹងពេលក្រោធពេលអន់ចិត្តវាមានតែ2ប្រភេទហ្នឹងមួយអាខឹងខ្លួនឯងខ្លាំងទៅមួយគឺចាក់ដោតទៅក៏ខឹងទៅដោយការគេបបួលអញ្ចឹងវាមានតែ2ប្រភេទហ្នឹង ប៉ុន្តែវាកើតច្រើនដងកើតហើយរលត់ទៅវិញកើតហើយរលត់ទៅវិញហ្នឹងអាមកណៈមកណៈនៃការកើតឡើងហ្នឹងមួយប្រភេទមួយគណៈហ្នឹងអញ្ចឹងបើនិយាយពីគណៈវារាប់លានអសង្ខ័យគណៈតែបើនិយាយពីដួងវាមានតែពីរដួងហ្នឹងឯងឬក៏ដូចម៉ាស៊ីនដែលអាត្មាលើកឡើងមិញអញ្ចឹងថាតួម៉ាស៊ីនមាន2អញ្ចឹងពីរប្រភេទហ្នឹងម៉ាក់ BS មួយទៅ Maclear 4សេះមួយទៅហើយកណៈពេលវាឆេះមកខឹងមកខឹងមកខឹងដូចមកគណៈរបស់វាអញ្ចឹងអញ្ចឹងវាច្រើនខឹងណាក្នុងពេលវាឆេះម្ដងម្ដងវាវាច្រើនខឹងណារលត់ទៅវិញហ្នឹងតែម៉ាស៊ីនវាមានតែ2ហ្នឹងហើយអឺបន្តទៅទៀតហ្នឹងសួរថាហេងកូនពៅតដែលសួរថា ឧទាហរណ៍ជាចិត្តមួយដួងចុងក្រោយធ្វើចកតិកិច្ចចកតិកិច្ចហ្នឹងគឺចកតិចិត្តដែលស្លាប់ឬក៏ចិត្តចុងក្រោយបំផុតនៃជាតិមួយអឺចកតិកិច្ចក្នុងអបាយភូមិហើយឧទាហរណ៍មួយទៀតថា5គណៈចិត្តមុនស្លាប់តើពីរនឹង មានន័យខុសគ្នាយ៉ាងម៉េចអា5គណៈនឹងជាជីវ័ន ដល់ទៅចុតិចិត្តជាវិបាកស្នាគូរូបអីមើលទីហៅថាវារាប់រៀនគណៈពីនេះទៅពេលយើងរស់នឹងមិនដឹងថាវាច្រើនគណៈណាប៉ុន្តែដំណើរនៅពេលចិត្តស្លាប់នឹងយ៉ាង នេះសិតតែជាវ័នជាវ័នជាវ័នចតតិបិចិត្តនឹងវាមាន3ឋានចតតិក្រោយប្រវាំងក៏មានក្រោយជាវ័នក៏មាន ក្រោយតតិលំបណៈក៏មានឥឡូវឧទាហរណ៍ថាមានប្រវាំងមួយទៀតបានចតតិចុះណែចតតិវាដាច់ធំនឹងប្រវាំងហើយក៏ចតតិចតតិចិត្តនេះ គឺជាចិត្តដែលយើងកើតកើតដោយចិត្តណាស្លាប់ទៅវិញដោយចិត្តហ្នឹងអាចិត្តកើតដបងបំផុតដោយតួបដិសន្ធិហ្នឹងជាវិបាកហ្នឹងទៅទៀតដូចជានៅក្នុងជាមនុស្សជាមហាវិបាកដួងណាមួយចឹងដល់ពេលដែលកើតហើយចុតិចិត្តហ្នឹងវារលត់ទៅវាកើតបន្តបន្តបន្តទៀតដើម្បីរក្សាភពហ្នឹងហៅថាពវាំងរហូតដល់ទៅអាពវាំងចុងក្រោយហ្នឹងឯងតួពវាំងចុងក្រោយនៃជាតិមួយហ្នឹងឯងហៅថាចុតិចិត្ត រីឯអា5គណៈនេះវាជាតួកុសលនិងអកុសលដែរខុសគ្នាតួចតិជាវិបាករីឯមរណាសន្យវ័នហៅថាមរណាសន្យវ័នហ្នឹងគឺជាកុសលឬអកុសលអញ្ចឹងបដិសន្ធិទៅជាយ៉ាងណានោះវាអាស្រ័យអចវ័នមុខនេះបើជាអកុសលចវ័នខណៈហ្នឹងគឺអបាយភូមិហើយបើវាជាកុសលចវ័នខណៈហ្នឹងគឺសុគតិហ មិនមែនអចតិនេះអ្នកបច្ច័យឲ្យកើតទេតួខាងដើមពួកជីវ័នពួកអីនេះទេដូចជាអ្នកផលិតនឹងតអ្នកសិក្សាវិធមបានយល់ណាជាស្រ័យចំពោះអ្នកដែលមិនបានសិក្សាវិធមមកស្ដាប់ទៅរឿងប្លែកចឹងបន្តទៅទៀត ឈ្មោះព្រែកលីនមានចម្ងល់ចង់សួរមួយ ការចិញ្ចឹមសត្វដូចជាគោក្របីរួចលក់កូនវានឹងឯងចិញ្ចឹមលក់នឹងឯងវានៅ ក្នុងមច្ឆាជីវៈធ្វើម៉េចបើមុខរបរត្រូវអញ្ចឹងប៉ុន្តែថាឲ្យប៉ុនមិនទៅបើយើងលក់ទៅវាប្រត់ប្រាស់កូនចៅវាអញ្ចឹងហើយទី2ការចាក់ថ្នាំសัตว์ កុំឲ្យមានកូនតើបាបកម្រិតណានឹងនៅក្នុងគោបំណងទេវាពាក់ព័ន្ធនឹងគោបំណងបើសិនជាគោបំណងសង្គ្រោះឧទាហរណ៍ថា ចាក់កុំឲ្យមានកូនដោយសារមានកូនទៅវារយៈរយៈពេកចិញ្ចឹមដោយក្តីស្រឡាញ់ឧទាហរណ៍ចិញ្ចឹមសត្វឆ្កែអីចឹងទៅយើងចាក់កុំឲ្យវាមានកូនគឺយើងជួនកាលខ្លួនយើងយើងចាក់ឲ្យមានកូនយើងប្រើប្រាស់របស់ឲ្យមានកូនដែរហ្នឹង ក្នុងគោបំណងល្អមិនមែនសម្រាប់កូនក្នុងផ្ទៃទេក៏ប៉ុន្តែគ្រាន់តែការពារកុំឲ្យមានអាហ្នឹងអត់អីទេដោយបំណងល្អប៉ុន្តែថ្មក៏ធ្លាប់ដឹងដែរដែលចាក់មិនឲ្យមានកូនជាងកាលទៅកាលណាមានកូនវាសាច់អត់ល្អកាលណាយើងចាក់មិនឲ្យមានកូនវាសាច់ល្អសាច់ល្អលក់បានថ្លៃអាហ្នឹងអាហ្នឹងចេតនារបស់យើងក្នុងការប្រើប្រាស់វាដើម្បីឲ្យកើតជាផលប្រយោជន៍របស់យើងអាហ្នឹងវាជាអកុសលចិត្តតាមនឹងឯង ពាក់ព័ន្ធនឹងចេតនាតែបើការលក់ដូរនេះវាអុយអុយរួចពីអកុសលមិនបានទេបើធ្វើឲ្យសត្វបែកបាក់គ្នាហើយបើនៅពិចារណា តាមសមគួរចុះណាខ្មែរមិនថាយ៉ាងម៉េចទេព្រោះរស់នៅ ក្នុងជីវភាពបែបណាបែបណានោះតែឲ្យជាកុសលអត់ទេអត់ចំនួនទី1ហ្នឹង សំណួរទី2អាចមិនមែនជាអកុសលបើសិនជាដោយចិត្តសង្គ្រោះរូបមន្តគឺជាវិធីសាស្ត្រក្នុងការ ធ្វើឲ្យយើងរស់នៅដោយ មាន បញ្ញាក្នុងការ អាកាត់សម្រាប់ចិត្តធ្វើអ្វីមួយដោយមិន ខ្លាចញញើត มันខ្លាចញញើតក្នុងទីនេះមិនមែនបានន័យថា យើងមិនខ្វល់អ្វីទាំងអស់នោះទេ គឺយើង ខ្លាចរឿងដែលគួរខ្លាចហើយរឿងដែលមិនគួរខ្លាចគឺយើងអត់ខ្លាចទេពីព្រោះយើងច្បាស់ពីព្រោះជីវិតយើងម្នាក់ម្នាក់ហ្នឹងរស់នៅដោយ នៅក្នុងការគ្រប់គ្រង របស់កិលេសគឺរាគៈទោសៈមោហៈនោះប៉ុន្តែមានតែពន្លឺបញ្ញាប៉ុណ្ណោះទេដែលយើង អាចឃើញពន្លឺហើយមានសេរីភាព បន្តិចម្ដង បន្តិចម្ដង បន្តិចម្ដង អំពីអាណានិគមរបស់កិលេសរបស់ភាពភ័យខ្លាចក្នុងជីវិតនឹងអឺ ខ្ញុំកណាអាត្មាក៏នៅតែមានភាពភ័យខ្លាចពីព្រោះអីហេតុដែលនាំឲ្យខ្លាចនឹងវានៅមានយើងមិនបដិសេធទេយើងឃើញថាហេតុអីបានយើងខ្លាចប្រភពដែលនាំឲ្យខ្លាច គឺតណ្ហាវានៅជាប់ជំពាក់នឹងជីវិតនឹងវានៅជាប់ជំពាក់នឹងចង់រស់អញ្ចឹងឲ្យតែមានការជាប់ជំពាក់នឹងជីវិតជាប់ជំពាក់នឹងការចង់រស់នៅនឹងយើងត្រូវតែខ្លាចហើយមិនត្រូវតែខ្លាចទេគឺថាធម្មជាតិនឹងវាបណ្ដាលឲ្យខ្លាច ព្រោះតែចង់ព្រោះតែជាប់អត់ជាប់ទើបឈប់ខ្លាច យើងមើលដូចជាអឺព្រះអនាគិមីបុគ្គលហេតុអីបានជាលោកអស់ខ្លាចមនុស្សអស់ខ្លាចរលីងឈឹងហ្នឹងគឺត្រឹមអនាគិមីបុគ្គលឡើងទៅដល់ហើយទៅសំបីតែដល់ជីវិតហ្នឹងក៏លោកឡើងខ្លាចពីព្រោះលោកអស់នៅរាគៈ កាមតណ្ហា ដែលជាតួត្រេកត្រអាលជាប់ចម្ពាក់នៅក្នុងជីវិតនឹងត្រូវលះបង់ដោយអនាគាមិមៈដល់ទៅលះបង់អានឹងទៅអាទោសៈនឹងវាអស់ដែរមិនលះបង់ទោសៈតាមពិតលះបង់រឹសដែលនាំឲ្យទោសៈកើតរឹសរបស់វាគឺតណ្ហានឹងចឹងអញ្ចឹងយើងកាលណាយើងយល់ពីដំណើរធម្មជាតិចិត្តដែលប្រព្រឹត្តទៅ យើងអត់និយាយឲ្យហួសមៀតរបស់យើងទេ ជួនកាលអឺខ្ញុំមិនចេះខ្លាចអីទេយើងវាអត់ស្គាល់ចិត្តទេណាអត់ស្គាល់ទេហេតុវាមិនតាន់កើតរឿងវាមិនតាន់កើតទេបើយើងចេះតែខ្លាចចេះតែថាมันខ្លាចស្លាប់អីណាណីហ្នឹងមែនទេណាអ្នកនិយាយថាมันខ្លាចស្លាប់គ្រាន់តែឡានវាលន់ព្រឹសព្រុសពេលទៅជិះទៅឃ្លីងឃ្លោងហ្នឹងស្លឈាមជាងគេក៏មានដែរព្រោះអីពីព្រោះ ធម្មជាតិហ្នឹងយើងមិនមែនជាអ្នកធ្វើអីគឺជារបស់កើតពីបច្ច័យហ្នឹងហើយយើងអត់ធ្វើឲ្យខ្លាចមានពេលខ្លាចគេថាកុំខ្លាចហាមកុំខ្លាចមិនបាន បើខ្លាចភ័យហ្នឹងវាចេញមកពីក្នុងអញ្ចឹងអ្នកខ្លះចេះតែសួរអាថាធ្វើម៉េចកុំឲ្យខ្លាចខ្មោចអីអញ្ចឹងសួរតែតួខ្លួនគាត់ហ្នឹងគាត់ចង់ខ្លាចទេតែអត់ទេអត់ទេគាត់គ្មានទៅចង់ខ្លាចអីទេតែ គាត់មិនដឹងថាតើប្រភពខ្លាចវាមកពីខ្មោចឬក៏មកពីខ្លួនឯងណាអានេះទីជាបញ្ហាហ្នឹងមកពីខ្មោចឬក៏មកពីចិត្តខ្លួនឯងហ្នឹងវាចេះតែខ្លាចហើយចិត្តខ្លាចហ្នឹងវាមកពីអីអត់ដឹងទៅទៀតហ្នឹងហើយអញ្ចឹងបានគ្មានអ្នកណា ច្បាស់ពីមេរៀនចិត្តហ្នឹងជាងព្រះសម្មាសម្ពុទ្ធទេទូយ៉ាងដូចខ្ញុំកណាអាត្មាភាពមិនតន់អស់ខ្លាចប៉ុន្តែខ្លាចរឿងដែលគួរខ្លាចរឿងមិនគួរខ្លាចឈប់ខ្លាច ពួកខ្លាចក៏ប៉ុណ្ណឹងមិនខ្លាចក៏ប៉ុណ្ណឹងឧទាហរណ៍ដូចជាខ្លាចខ្មោចកាច់ខ្លាចចង្រៃខ្លាចថ្ងៃខែខ្លាចស្អីស្អីហ្នឹងវាមិនដាច់ជាសមុទ្រឆេតទេប៉ុន្តែអាស្រ័យនឹងការពិចារណាឃើញធរហ្នឹងទៅក៏វាមិនដឹងទៅខ្លាចធ្វើអីពីព្រោះវាអត់មានអតិពលអីទេបើមិនជាយើងខ្លាំងដោយខ្លួនឯងក៏ប៉ុន្តែអឺដូចជាពេលឈឺថ្កាត់មានរោគមានអីមេរោគសាហាវអីសួរថានៅខ្លាចទេខ្លាច ខ្លាចឆ្លងឃើញទេអឺមហូបអាហារអីហ្នឹងវាប៉ះពាល់ដល់សុខភាពអីចឹងទៅខ្លាចវាប៉ះពាល់ដល់សុខភាពនៅតែខ្លាចចឹងតែខ្លាចរឿងដែលគួរខ្លាចមានន័យថារបស់ហ្នឹងវាអាចប៉ះពាល់មែនរបស់ហ្នឹងយើងមិនអាចជៀសបានមែនប្រសិនបើយើងប្រព្រឹត្តទៅតាមផ្លូវគេឲ្យពាក់កវ៉ាត់ខ្លាចបលិសផាកអាហ្នឹងគួរខ្លាចទៅពីព្រោះខ្លាចទៅនាំឲ្យយើងមានសុវត្ថិភាព ហើយវាមិនទៅជាចង្រៃអីទេអត់នាំចង្រៃអីទេប៉ុន្តែចំពោះរឿងដែលមិនគួរខ្លាចដូចជាខ្លាចខ្មោចខ្លាចថ្ងៃខ្លាចខែខ្លាចចង្រៃចង្រៃខ្លាចហុងស៊ុយអីហ្នឹងគឺការយល់ធម៌ដោះស្រាយរឿងហ្នឹងបានយ៉ាងស្រឡះណាយ៉ាងស្រឡះដូចមួយរយៈពេលប្រហែលនេះអញ្ចឹងណាមានអ្នកគាត់មកនិយាយថ្មជឿជាក់ថាមានអ្នកដែលមិនបានមកនិយាយច្រើនទៀត ណាដែលគាត់មិនបានមកនិយាយទេហ្នឹងហើយគាត់ជួនកាលក៏គាត់មិនបាន និយាយដោយសារឱកាសមិនមានហើយជួនកាលគាត់នៅឆ្ងាយគាត់អាចយល់ដឹងច្រើនហ្នឹងហើយប៉ុន្តែមានតែអ្នកយល់រឿងហ្នឹងទេដែលគាត់មានសេរីភាពក្នុងការសម្រេចចិត្តអាចបោះបង់ជំនឿប្រទេសប្រដាសនឹងចោលបានបោះបង់បានវាទល់តែឈប់ជឿនឹងឯងមិនបង្ខំចិត្តឲ្យបោះចោលទេ មិនមែនជារឿងបង្ខំចិត្តឲ្យកត់បោះចោលទេដូចបងម្នាក់នៅភ្នំពេញថ្ងៃចុងក្រោយហ្នឹងគាត់ថា តាំងពីឈប់ជឿអីផ្ដេសផ្ដាស់មកគាត់សរុបមើលទៅមួយថ្ងៃគាត់សល់អឺមួយសប្ដាហ៍គាត់សល់180,000រៀលច្រើនដែរណាពីព្រោះកាលគាត់នៅសែននៅអីគាត់ដាក់រាល់សិលរាល់សិលឯណាពភូមិផងទៅជំនាងផ្ទះផងទៅឯណានៃ សរុបសរុបទៅម្សិលគាត់អស់180,000ឃើញអស់រហូតហើយអត់មានបានប្រយោជន៍អីទេដុតចោលហ្មងប៉ុន្តែឃើញរបស់នឹងវាคล้ายជារបស់ឥតប្រយោជន៍មែនទែនវាទល់តែយ៉ាងម៉េចទល់តែយល់ច្បាស់បើយល់មិនច្បាស់ឬក៏នៅរបៀបអគុំសមយុសនឹងលះមិនដាច់ទេវានៅតែខ្លាចដែលមានខ្លួនឯងនេះជាមូលដ្ឋាន។ ហើយអ្នកដែលយល់ច្បាស់ទៅបានវាទល់ថាឃើញច្បាស់ថាអានឹងវាមិនអាចវាមិនអាចបះប៉ះពាល់អីទេបើសិនជាយើង មានសតិស្មារតីគ្រប់គ្រងចិត្តគំនិតរបស់យើងបានយើងដឹកនាំជីវិតដោយខ្លួនឯងជាម្ចាស់ការលើខ្លួនឯងបានដូចដូចប្រទេសដែលខំអភិវឌ្ឍខ្លួនឯងដើម្បីរំដោះខ្លួនចេញពីអាណានិគមរបស់បរទេសចឹងប៉ុន្តែប្រទេសខ្លះអត់ទេណាមិនចង់ទេ នៅក្រមអាណានិគមរបស់គេអញ្ចឹងទៅណាមួយខ្លាចមិនហ៊ានរើទៅអញ្ចឹងណាឬក៏ថាយើងសិក្សាប្រវត្តិសាស្ត្រឃើញពីមុន ពួកបារាំងពួកអង់គ្លេសទៅដាក់អាណានិគមប្រទេសខ្លះมันងាយរើខ្លួនចេញទេខ្លះក៏ខំរើដែរតែរើវាមិនរួចវាព្រោះវាអត់មានកម្លាំងគ្រប់គ្រាន់ប៉ុន្តែបើសិនជាមនុស្សនឹងខ្លាំងអាចដណ្ដើមយកឯករាជ្យវិញបានដូចប្រទេសខ្មែរយើងការសម្ដេចតានៅក៏ដណ្ដើមយកឯករាជ្យ មកវិញបានការរស់នៅ ក្នុងអំណាចអាណានិគមរបស់គេវាត្រូវឲ្យស៊ូយសាកទៅគេ យើងរស់វាអត់មានសេរីភាពទេដល់គេដាស់តឿនថារស់នៅដោយឯករាជ្យទៅរស់នៅដោយសេរីភាពទៅរស់នៅដោយម្ចាស់ការខ្លួនឯងទៅកុំនៅឲ្យគេធ្វើអាណានិគមលើចឹងនោះអ្នកខ្លះអត់សប្បាយចិត្តទេ បន្ទាតពិតបើសិនជាគាត់យល់ថាសេរីភាពគឺជាអ្វីការរស់នៅដោយម្ចាស់ការខ្លួនឯងគឺជាអ្វីគាត់នឹងខំរើបំរាស់បើមានអ្នកណាជួយដោយដោយជំនួយអត់ចំណងគាត់ពិតជាពឹងពធោជួយយើងដោយអត់ចំណងពធោជួយយើងដោយមិនចាំបាច់ថ្លៃឈ្នួលដោយមិនចាំបាច់ជំពាក់គុណស្រ័យអីទេពធោនោះឲ្យយើងរស់នៅ ដោយមានសេរីភាពជាម្ចាស់ការលើខ្លួនឯងមានសេរីភាពក្នុងការគិតក្នុងការសម្រេចផ្លូវជីវិតរបស់ខ្លួនឯង ដូចថ្ងៃចុងក្រោយមិនអ្នកមកសួរថា តើធ្វើផ្ទះត្រូវរៀបចំម៉េចត្រូវដាក់ស្អីខ្លះអីខ្លះសិតតែអត់តន់ដឹងឯងគាត់ស្ដាប់មែនប៉ុន្តែមិនតន់ចាក់ជំរឿដល់បេះដូងធัวទេហ្នឹងហ៎ធៀបឪពុកម្ដាយនឹងមកដល់ភ្លាមមានប្អូនស្រីទេសួរទៀតអគាត់ស្ដាប់យូរដែរហើយប៉ុន្តែដល់គេលឺច្រើនពេកទៅដល់លឺច្រើនពេកគាត់ចេះតែឆ្ងល់មិនមកគេចេះតែយល់អញ្ចឹងធៀបហ្នឹងនៅស្រុកខ្មែរគាត់នៅនេះទេ បងប្អូនគាត់នៅស្រុកខ្មែរហ្នឹងធាតឪពុកគាត់នៅផ្ទះគាត់ហ្នឹងហើយឥឡូវហ្នឹងគេចង់ឲ្យយកចេញដោយសារអីដោយយល់ថាធាតនៅផ្ទះហ្នឹងវារោស៊ីដាក់នាំឲ្យគេរោស៊ីដាក់ណាគេយល់អញ្ចឹងមួយដល់គាត់យល់រឿងមួយទៀតគាត់ថាចើកណាយកធាតហ្នឹងគួរទៅធ្វើចេតិយដាក់នៅវត្តទេហើយបើធ្វើចេតិយគួរតែមើលថ្ងៃមើលខែដូចគេប្រាប់ចឹងមែនទេឃើញទេអាហ្នឹងមានន័យថាយល់អត់តាន់ច្បាស់ហ្នឹងយល់ដុំដុំដុំដុំដុំ ពធឲ្យតែច្បាស់ហេតុហើយផលមួយរឿងអីក៏ច្បាស់ដែររឿងអីក៏ច្បាស់ដែរឲ្យតែយល់ពាក្យថាហេតុផលនោះឲ្យច្បាស់ឬក៏កម្មផលនោះឲ្យច្បាស់ច្បាស់គ្រប់រឿងច្បាស់ក្នុងការសម្រេចចិត្តគ្រប់រឿងទោះបីអាចារ្យចេញកាឡាអូកាឡាស្អីណានៃប្រាប់រឿងថ្ងៃរឿងខែរឿងឆុងរឿងឆាំងរឿងដីរឿងភូមិអាសាសរឿងស្អីនោះវាវាទៅជារបស់ខ្សោះវាអត់អាចមានអីមកមកគ្រប់គ្រង ចិត្តសន្តានយើងដោយសាររឿងចឹងបានទេអត់ត្មង ប៉ុន្តែម៉េចបើមិនតន់ច្បាស់រឿងបរិយត្តិធម៌មនុស្សដែលអាចច្បាស់រឿងនឹងបានគឺច្បាស់បរិយត្តិធម៌បរិយត្តិធម៌គឺបរមត្តធម៌នឹងតែម្ដងនឹងត្រឹមតែជាអ្នកបដិបត្តិដើម្បីចិត្តស្ងប់នឹងអត់អត់ច្បាស់ទេរឿងហ្នឹងនៅតែនៅ ក្រោមឥទ្ធិពលហ្នឹងចឹងមិនសូម្បីតែគ្រូវិបស្សនាខ្លះហ្នឹងគ្រូសមាធិកម្មដ្ឋានខ្លះទីបំផុតគាត់ជឿតែអញ្ចឹងឯង ដោយសារអីវាអត់មានអវិជ្ជាកាត់ក្តីវិជ្ជាកាត់ក្តីគឺបរមត្ថធម៌ឥឡូវខ្ញុំកណាអាត្មាអឺឆ្លើយសំណួរតែម្ដងឃើញសំណួរមកហែហែច្រើនហើយហ្នឹងហើយអរគុណអ្នកកូពីសំណួរផ្ញើមកផង មុទិតាអាណាចក្រអង្គរលោកចាស់គ្រូដល់ភ្លាមកោសក់ផ្លេតតែម្ដងញាតិញោមនៅខ្មែរនាំគ្នាភ័យខ្លាចគ្រូសឹកនេះណាមកខ្លាចរឿងស្មាសឹកទៀតហ្នឹងហើយមានចេតនាមើលដើរមកឆាបកុំកោសក់មើលខ្ញុំមើលគេគិតមិនខ្លះគិតមែនឃើញណាជាសញ្ញាថាយើងចូលចិត្តគិតទៅរឿងក្រៅ យើង អត់គិតរឿងក្នុងទេ ហើយម្យ៉ាងទៀតសក់បើមែនតែនទៅសក់ប៉ុណ្ណឹងមិនតាន់ខុសវិន័យទេ ដែលប្រហែលទៅស្រុកខ្មែរលោតមកដល់វិញហ្នឹងអាមកវាស់មើលវាអត់តាន់បាន2ធ្នប់ទេហួសពី2ធ្នប់ បានខុសវិន័យមែនតែនទៅបើយើងគិតមើលប្រហែល2ខែកោម្ដងអត់ខុសទេប៉ុន្តែយើងឥឡូវយើងឲ្យមានថ្ងៃកោថ្ងៃខេដាច់ថ្ងៃកោថ្ងៃពេញបោហ្នឹងឲ្យទៅដល់ថ្ងៃកោយើងយើងកោហើយនរណាកោ កោខុសពីថ្ងៃហ្នឹងយើងថាខុសទៀតវាគ្មានអញ្ចឹងទេបើគិតថាអើយើងកោតំណាលគ្នាទៅមើលទៅវាដូចគ្នាទៅល្អមើលតែប៉ុណ្្នឹងទេបើនិយាយពីកោកោថ្ងៃណាក៏បាន ដែរប៉ុន្តែកុំអោយទៅសក់នឹងលើសពីធ្នប់ហ្នឹងវិន័យមើលថ្ងៃក្រោយមកទុកឲ្យគ្រប់2ខែបាទញាតិញោមផ្អើលម្ដង អឺសំណួរមីសមត្ថកណាត្រូវសាងសង់ផ្ទះហើយកណាមិនធ្វើពិធីបួងសួងសែនព្រេន អីនោះប៉ុន្តែ នោះទេប៉ុន្តែម្ដាយកណាជំទាស់ប៉ុន្តែកណាមិនព្រមធ្វើតាមកក់តើមានមានអ្នកដែរឬទេ អាហ្នឹងយើងត្រូវមើលថាតើយើងក្រន់តែចង់ឈ្នះគាត់ឬក៏យើងចង់ពន្យល់គាត់ព្រោះ ម្យ៉ាងទៀតបទជននឹងឲ្យអត់មានអ្នកត្មងនឹងវាមិនអាចទេយើងត្រូវទទួលស្គាល់ថាវាជាមានអ្នកនឹងដោយថ្មនឹងដោយសារតែមានអ្នកនឹងឯងបានខំប្រឹងនិយាយឲ្យវាខុសគេនោះមិនថាការប្រឹងរបស់យើងសតិកុសលឯងមានពេលខ្លះអាមានអ្នកនឹងវាជំរុញគឺអញត្រូវតែខ្លាំងណាស់មកបានទៅរួចហើយ បើឲ្យអត់ឲ្យវត្ថុជនមានអ្នកហ្នឹងឲ្យ មានអ្នកទៅនៅមួយរៃបុគ្គលមិនមិនអីទេមានអ្នកក៏មានអ្នកទៅប៉ុន្តែកុំឲ្យមានអ្នកហ្នឹងដោយគ្រាន់តែចង់ឈ្នះដើម្បីសម្ដែងថាខ្លួនយើង ខ្លាំងក៏ប៉ុន្តែបើវាជាកម្លាំងរុញឲ្យយើងមាន លំនឹងខ្លួនឯងហើយដើម្បីព្យាយាមអឺដាស់តឿនអ្នកដតីអត់អីតែហ្នឹងធម្មតាវាដូចជាភក់អញ្ចឹងកិលេស ឧទាហរណ៍ទៅយើង នៅក្នុងសមុទ្រភក់ចាស់នៅក្នុងបឹងភក់ចាស់យើងវែងក្នុងបឹងហ្នឹងយូរហើយស្រាប់តែយើង បានលឺគេប្រាប់ថាណោត្រូវនៅខាងនោះទេអូកលេចទៅឃើញត្រូវមកយើងក៏ខំដើរទៅកាត់ទៅកាន់ត្រូវហ្នឹងប៉ុន្តែវាមិនបាត់ប្រឡាក់ភក់ទេគ្រាន់តែយើងវាមិនវែងមិនវង្វេងទិសដៅជន់មកជាហ៊ានណាក៏ជន់ភក់ទៅដែរហ្នឹងដូចយើងអញ្ចឹងធ្វើកុសលរាល់ថ្ងៃកិលេសរុញរហូតដែរ យានឲ្យដល់មែនតែនថាថាអូខេកិលេសកិលេសទៅអីកិលេសអីក៏អីទៅឲ្យទៅវាជំរុញឲ្យកើតកុសលឲ្យទៅវាជំរុញឲ្យទៅដល់គោលដៅកុំឲ្យទៅបៀតបៀនខ្លួនឯងកុំឲ្យទៅបៀតបៀនអ្នកដទៃហ្នឹងចឹងវាវាវាវាជៀសពីមាននេះឬក៏អីហ្នឹងมันបានទេវត្ថុជនយើងហ្នឹងដូចជាខណៈតាំងចិត្តថាអញចង់ធ្វើជាកូនល្អក្នុងក្រុមគ្រួសារតួអញហ្នឹងតួមាននេះបាត់ហើយតួទិដ្ឋិតួមាននេះបាត់ហើយ ប៉ុន្តែវាជំរុញឲ្យយើងធ្វើសកម្មភាពល្អល្អហ្នឹងហើយមិនជាអីទេរួចពីហ្នឹងទៅយើងត្រូវសិក្សាលំអិតទៅទៀតទៅគណៈមានអ្នកកើតក៏វាដឹងថាមានអ្នកទៅដើម្បីឲ្យមេត្តាធัวករណាធัวវាជួយទៅរំបិទថយវាឲ្យឃើញការអនុគ្រោះ ម្ដាយនឹងដោយសារអាណិតម្ដាយនឹងឲ្យកាន់តែច្រើនតួដែលគាត់ខឹងអាការខឹងការច្រឡោតរបស់គាត់ដែលគាត់ខឹងយើងមិនព្រមធ្វើហ្នឹង អានឹងឲ្យទៅជាក្រន់តែជាផលមួយដែលវាចេញមកដោយសារភាពមិនដឹងរបស់គាត់មិឆាទិដ្ឋិរបស់គាត់អញ្ចឹងយើងយកការអាណិតអាសូរនោះមកដាក់វិញនៅតែព្យាយាមធ្វើអញ្ចឹងហ្នឹងហើយមាននេះក៏មាននេះទៅមិនអីទេប៉ុន្តែកុំឲ្យមាននេះរហូតដល់ខាតប្រយោជន៍អឺ មានក៏មានអ្នកទៅនឹងស្ដាប់ឲ្យស្រួលផងណាបើស្ដាប់ស្រួល ថាអាត្មាគ្រប់គ្រងកិលេសស្ដាប់ឲ្យស្រួលសូមគោរពសំណួរខ្ញុំបានបាត់បង់កូនអររយៈពេល1ឆ្នាំហើយ ដែលគាត់ទៅអាយុ3ខែកន្លះខ្ញុំពិបាកចិត្តមិនកាត់ចិត្ត តើមានធัวអ្វីខ្ញុំកណា បានរំសាយចិត្តខ្លះហ្នឹងហើយស្ដាប់ឲ្យច្រើនទៅស្ដាប់រឿងណារឿងរបស់អ្នកកំសត់ទាំងឡាយហើយគេដោះស្រាយយ៉ាងម៉េចនេះគ្រាន់តែជា introduction របស់អាត្មាជា recommend របស់អាត្មាហ្នឹងថាបើស្ដាប់ធូរយើងយើងព្យាយាមស្ដាប់អ្នកណាដែលមានវិបត្តិហើយគេដោះស្រាយមិនជារឿងសម័យពុទ្ធកាលក៏ដោយ ជារឿងបច្ចុប្បន្នកាលក៏ដោយ ពីព្រោះមានវិបត្តិព្រោះការបាត់បង់ព្រោះការបាត់របស់ជាទីស្រឡាញ់ហ្នឹងមិនមែនតែយើងទេអញ្ចឹងយើងយើងយើងស្ដាប់មើលគឺការស្ដាប់អាត្មាពយលហេតុចេះហេតុអញ្ចឹងអាចិត្តមួយហ្នឹងថាមកពីអាត្មាវាមិនជួបបែបនេះអញ្ចឹងអញ្ចឹងទៅស្ដាប់ពីនរណាដែលគេជួបរឿងហ្នឹងហើយគេគេអាចរំសាយទុកបានដោយវិធីណាអាហ្នឹងអាចដូចជានាងបដាចារាដែលបាត់បង់ប្តីបាត់បង់កូនបាត់បង់អីចឹងទៅដល់ក្រោយមកជួបព្រះសម្មាសម្ពុទ្ធរបៀល អាផ្លូវចិត្តរបស់គាត់ឡើងវិញខ្លាំងទៅ ស្ត្រីទាំងឡាយឲ្យតែមានទុកព្រាត់ប្តីព្រាត់កូនអីហ្នឹងទៅរនាងទៅសួរថាហេតុអីអាចអាចអាចធ្វើឲ្យចិត្តនឹងរឹងមាំវិញបានបើវាបាត់ទាំងអស់ចឹងហើយរហូតដល់លឺថាឈួតអីផងចឹងអ្នក ដែលមានបទពិសោធន៍ផ្ទាល់នឹងមានកលឹះអាចធ្វើឲ្យយើងរឹងមាំបាន Mm-hmm. សំណួរជាបន្តទៅទៀតអឺឈ្មោះ KDKC កណាឧស្សាហ៍សបិនឃើញ មនុស្សធ្លាប់ស្គាល់តើបណ្ដាមកពីអ្វីមានវិធីណាកាត់បន្ថយសបិនបានទេអឺ ធ្លាប់ស្គាល់ហើយចេះសបិនឃើញមកពីចិត្តវាចេះគិតធ្លាប់គិតធ្លាប់ស្និទ្ធស្បស្រាលវាយសពឃើញវាធម្មតាអញ្ចឹងមានវិធីណាទី1 let it go សិនយសពក៏យសពទៅកុំខ្វល់មួយវាពេកនឹងបើចង់យសពឲ្យវាសពទៅហើយទី2មុននឹងសម្រាកសម្រានអីហ្នឹងយើង ដោះចិត្តកង្វល់គំនុំគុំគួនក្នុងចិត្តហ្នឹងផ្សព្វផ្សាយមេត្តាធម៌ក្នុងចិត្តបើកចិត្តឲ្យទូលាយធ្លាប់ខឹងធ្លាប់ស្អប់ហ្នឹង សម្លឹងមើលកន្លែងល្អរបស់គេធ្លាប់ស្អប់អ្នកណាធ្លាប់ខឹងអ្នកណាអីហ្នឹងដោះចិត្តរកកន្លែងល្អរកកន្លែងអាណិតរកកន្លែងស្រឡាញ់ផ្សាយចិត្តនឹងឲ្យវាល្អទៅគិតទៅដល់អ្នកដតីដល់សត្វទាំងអស់ពិចារណាទោះបីយើងមិនធ្លាប់ស្អប់អីក៏ដោយក៏ពិចារណាមើលឃើញតែសត្វទាំងអស់សត្វតែចង់សុខចង់រស់ដោយសេរីទាំងសត្វមនុស្សទាំងសត្វទេរិឆានអីហ្នឹងអាចិត្ត ដែលដែលផ្សាយទៅឲ្យគេបានសុខអញ្ចឹងនេះមិនដាលឲ្យយល់សពល្អឬក៏អត់យល់សពនឹងតែម្ដងសារ៉ាត់អឺខ្ញុំកណែគិតថាធាតយកឲ្យគេបាចទៅក្នុងសមុទ្រតើល្អឬក៏យ៉ាងណាខ្ញុំចាហ្នឹងអាធាតរបស់យើង ផ្ទាល់ហ្នឹងឯងអានឹងល្អមិនតន់ល្អណាស់ទេប៉ុន្តែបើល្អណាស់កុំខ្វល់ហ្មងពីនៅគេយកតាណាយកទៅ ចោលក៏ចោលទៅមិនបាច់សមុទ្រមិនបាច់អីទេចោលព្រៃក៏ចោលទៅចោលឯណាក៏ចោលទៅអាហ្នឹងស្លាផុតឡែងខ្វល់មួយវាងាប់ហើយដូចគាត់អស់ណានឹងត្រូវមែនទេណាលែងខ្វល់ងាប់ងាប់ទៅណាមយកចោលពីផ្ទះស្អុយមិនដឹងទេអាហ្នឹងត្រូវមែនទេណាគ្មានខុសអីបើថារៀបអញ្ចេះរៀបអញ្ចោះត្រូវធ្វើអញ្ចេះត្រូវធ្វើអញ្ចោះនឹងវានៅតែជាប់ហ្នឹងហ្នឹងហើយចឹងមិនថ្មជានិយាយបដើបដើចឹងថា អាមាអស់ជីវិតទៅនឹងកុំគិតរឿងអស់ចាមកធ្វើបន់អើក៏ក្រឹកក្រែងគ្មាន ប្រយោជន៍អាត្មាលែងដឹងតែអ្វីដែលគួរយកចិត្តទុកដាក់ជាមួយអាត្មាឥឡូវនេះ គឺស្អីដែលអាត្មាកំពុងនិយាយនេះឯងស្ដាប់ទៅហើយវាស្គាល់ថាតើអាត្មានឹងកំពុងនិយាយអីតែអាត្មាងាប់ហើយបានធ្វើនឹងគ្មានប្រយោជន៍ទេអត់មានប្រយោជន៍ទេអាត្មាមិនដឹងទេ តែបើថាអាត្មានៅហើយខំស្ដាប់ខំគិតពិចារណាឲ្យយល់បេះដូងដែលអាត្មាចង់និយាយប្រាប់នោះហើយមកប្រាប់អាត្មាមកថាយល់ហើយយល់ចេះយល់ទៅអូនឹងសบายចិត្តហើយងាប់ហើយមិនបាច់មកចិត្តទេបាច់មកលែងដឹងកំឡោះចាស់ចិត្តស្មោះអូយកុំទៅជឿហ្នឹងគាត់តែឈ្មោះហើយអឺស្វែងគុំរួចទៅរៀន កណាចង់រៀនអភិធម្មបន្តទៀតនឹងហើយហើយចង់សួរថាតើទានអ្វីមិនផលល្អដល់ខ្លួនទានដែលមិនមាន ផលល្អដល់ខ្លួនគឺដូចជាឲ្យសូរាជាទៀនឲ្យថ្នាំពុលជាទៀនហើយនឹងឲ្យ គោញីទៅគោឈ្មោលអីចឹងទៅដើម្បីបង្កើតកម្មគុណអីហ្នឹងគ្មានប្រយោជន៍អីទេអាហ្នឹងហើយរឿងមេរៀនអភិធម្មហ្នឹងអាត្មានឹងព្យាយាមធ្វើទៀតលីនដាយើងយើងអញ្ចឹងលីនដាយើង ព្រមម្ចាស់ពាក្យថាអ្នករសាអបសតសិលគួរចម្រើនកម្មដ្ឋាន40ទៅកម្មដ្ឋាននោះមានអ្វីខ្លះហើយនឹងគួរចម្រើនយ៉ាងម៉េចដែរហ្នឹងហើយព្រោះនិយាយទាំង40ហ្មងហ្នឹងវាមិនដឹងអស់ទេ40ហ្នឹងមានអសព10មានអឺកសិន10មានអនុសតិ10 30ហើយបូក ជាមួយនឹងពួកព្រំវិហារ4អីទៀតអឺ ពួកអបមញ្ញាប៉ុន្តែនិយាយហ្នឹងវាអត់ក្តោបន័យទេគ្រាន់តែគួចម្រើនកម្មដ្ឋានណាមួយចេះទៅអាហ្នឹងល្អប៉ុន្តែឲ្យ ចម្រើនទាំង40ហ្នឹងវាងាប់ហើយមិនកើត40ហ្នឹងឧទាហរណ៍ដូចអាសព10អីត្រូវទៅពិចារណាសាកសពនោះសាកសពពីពីដើម គេយកទៅបោះចោលក្នុងព្រៃវាហើមប៉ោងអីចឹងទៅទៅអង្គុយនឹងសាកសពស្អុយហ្នឹងពិចារណាមើលទៅ តែយើងឥឡូវសពគេដុតអស់គេកប់អស់បានកន្លែងណាទៅពិចារណាហើយយ៉ាងទៀតវាសម្រាប់ពួកពយោគីវិចរដែលលះ បង់ផ្ទះសម្បែងទៅបដិបត្តិទេអានោះអញ្ចឹងនិយាយថារសាសិលនឹងវាត្រូវចម្រើនកម្មដ្ឋាន40នឹងវាកដោតនៃមិនអស់ទេវិសាខារសាបោសុតរាល់ថ្ងៃបោសុតដែរតែមានទៅ មើលខ្មោចមើលព្រាយស្អីអត់ហ្នឹងហើយអានឹង ថានឹងចេតថាទៅទេថាវាមិនត្រូវទោះបីមានក្បួនមានកពីថាអញ្ចឹងអាត្មាជំទាស់ដែរបើថាគួរមានកម្មដ្ឋានណាមួយអានឹងឯកភាព តាមអធិស្ស្រ័យរបស់យើងលោកជាគ្រូបានបញ្យលនៅធម៌សម្រាប់ដំណើរជីវិត ប្រព្រឹត្តទៅតាមបច្ច័យតតែងដោយច្បាប់ធម្មជាតិងាយយល់ងាយយកទៅប្រតិបត្តិសម្រាប់ជីវិតរស់នៅបច្ចុប្បន្ននេះខ្ញុំណាសូមថ្លែងអំណរគុណភិក្ខុអញាតិតមកោឋានសុធាវណាសាធុទេមេសាមត្តដដែលកណាគោលណាត្រូវសាងសង់ទេសំណួរនោះមកដដែលនាងឯង ខ្ញុំកណា សាងសង់ផ្ទះតាំងនៅពីផ្ទះតាំងនៅ ស្រុកខ្មែររហូតដល់ផ្ទះនៅស្រុកគេមិនដែលសែនមិនដែលឡើងផ្ទះម្ដងផង ដូចជាមិនឃើញ មានអបរិស័យអីផងនឹងចម្រើនពរញោមនាងអេងបងហ្នឹងគឺគាត់ធៀបគាត់ជាធៀបមាន សមាធិតាំងពីដើមមកផង ហើយដល់មកប៉ះធัวព្រះអង្គនិយាយប្រហេតផលអញ្ចឹងទៅក៏វាត្រូវគ្នាអញ្ចឹងទៅក៏អត់ដែលមានចំទាស់អីជាមួយហេតផលហ្នឹងផង ឃើញណាអាហ្នឹងវារឿងដែលញាតិញោមស្ដាប់យល់ហ្នឹងដោយសារវាមានធាតពីក្នុងមករបស់យើងដែលធ្លាប់គិតមានហេតុផលហ្នឹងចឹងបានសូមលើកទឹកចិត្តដល់អ្នកដែលស្ដាប់ធัวយល់ទាំងឡាយហ្នឹងថាមិនមែនរឿងអាត្មាទេ គឺអឺធាតល្អឬក៏ធាតនៃសមាទិដ្ឋិហ្នឹងវាមាននៅ ក្នុងចិត្តរបស់ អ្នកគ្រប់គ្នាហ្នឹង គ្រាន់តែមួយកប់ទៅមួយវានៅសើលើទៅ ដូចញោមនាងឯងហ្នឹងវាមិនកប់ជ្រៅគាត់ មាននៅប៉ំប៉ំលបើកលបើកចឹងតាំងពីក្មេងមកក៏ចេះគិតចារណាចឹងមករហូតដល់ជួបធัวទៅក៏មិនដែលឃើញគាត់ប្រតិកម្មនឹងជំទាស់នឹងអាត្មានិយាយរឿងសែនព្រេនអីហ្នឹងផងការពិតវាមានតែមួយទេហើយអាត្មានិយាយរឿងត្រូវទៅអ្នកណាក៏ក៏ថាអាត្មានិយាយតាមអ្នកនេះនិយាយតាមអ្នកនោះវាអត់មាននិយាយតាមពីណាទេ សំបីពពុទ្ធហ្នឹងក៏និយាយតែរឿងតែមួយដែរពពុទ្ធរាប់លានអង្គហ្នឹងមានពពុទ្ធមុននិយាយពីសច្ចធម៌ផ្សេងពពុទ្ធក្រោយនិយាយពីសច្ចធម៌ផ្សេងណាតែយើងមិនអាចនិយាយថាពពុទ្ធក្រោយនិយាយតាមពពុទ្ធមុនបានទេព្រោះសច្ចធម៌វាមានតែមួយហ្នឹងវាគ្មានណានិយាយតាមណាទេហ្នឹងតែរៀនហើយវាឃើញដល់រឿងពិតវាអញ្ចឹងហើយកុំមកតាំងខ្លួនយកគុណសម្បត្តិនៅនេះនិយាយតាមនៅនោះនិយាយចឹងដូចជាអត់ត្រូវទេព្រោះរឿងពិតវាមានតែមួយវាគ្មានច្រើនទេ សច្ចធម៌វាមានទុក្ខសច្ចៈសមុទយសច្ចៈអីហ្នឹងពពុទ្ធមុនក៏និយាយរឿងហ្នឹងក្រោយក៏និយាយរឿងហ្នឹងរឿងពិតមានតែមួយហ្នឹងឯងវាអត់មានរឿងច្រើនទេចឹងបានញាតិញោមពុទ្ធបរិស័ទហ្នឹងឲ្យឃើញថានៅក្នុងខ្លួនរបស់ញាតិញោមសិតតែមានធាតល្អមកបញ្ជូនការពាក់ព័ន្ធនឹងការខ្សែគប់ទៅយើងដើរជួបតអ្នកនាំឲ្យយើងជឿផ្ដេសផ្ដាស់ចឹងទៅវាពុកទុកបាំងបាំងអា សមត្ថភាពគិតរបស់យើងនឹងបាំងចិត្តហ្មងឲ្យយើងទៅតាមគេអ្នកអញ្ចឹងបានញាតញោមគាត់បានយល់មកវិញគាត់សុបាយចិត្តគាត់ណាដូចម៉ានៅកំពង់ចាមជាដូនម្នាក់នៅកំពង់ចាមអីចឹងគាត់សុបាយចិត្តគាត់គាត់និយាយសើចនិយាយសើចរហូតដល់អ្នកខ្លះថាអឺគេស្ដាប់ក៏ផ្លែងគេសើចហេហាមើលស្ដាប់ធលឬសើចហេហាអីចឹងដែរវាមិនសមហ្នឹងយើងគិតរឿងសមមិនសមទៀតតែមិនព្រមយល់ថាតើអាគាត់សុបាយចិត្តហ្នឹងវាល្មិចដូចនិយាយភាសាខាសុបាយរហូតដល់ជ្រៀងហ៎ ខ្លះគេថាគាត់ឈួតផងប៉ុន្តែគេមិនយល់ទេគេមិនយល់អាភាពសុបាយចិត្តរបស់គាត់មិនទេដោយគាត់កសាងវត្តពពារៀងហើយទៅដល់ហើយ ទៅគាត់បានដូរបំណងរបស់គាត់ស្អីដែលគាត់ប៉ងប្រាថ្នាវាដូចបំណងគាត់ដើរជ្រៀងមកជ្រៀងពគាថាបំណងឯណាដែលខ្ញុំបានគិតហើយឥឡូវបានសម្រេចដូចចិត្តហើយគេណាហើយគាត់សូត្រជាគាថាជ្រៀងវិខខ្លះមិនដឹងខ្យល់អីធ្វើខ្លួនឯងដូចល្អជាង វិសាខាទៅទៀតនិយាយវិសាខាលប់សតិទេអី នាងជាអរិយបុគ្គលអត់ចេះលាក់កំបាំងអីទេមនុស្សតែឃើញដល់សភាវៈធម្មតាដល់សច្ចធម៌ធម្មតាហើយលោកអត់មាន pretend ចេះ pretend ចេះអីអត់ទេត្រូវសើចសើចទៅត្រូវអីអញ្ចឹងទៅវាធម្មតាអញ្ចឹងវាអត់ care ហ្នឹងហើយអាត្មានោះក៏សុបាយចិត្តជាមួយគាត់អញ្ចឹងដែរគិតថាពីមុនគិតថាក្មេងទេស្ដាប់ធัวយល់ ចាស់គាត់ជាប់អារបត់របស់គាត់នឹងដឹងពីមតពីគ្រូ ពីមេ បារបស់គាត់មកនឹងវានិយាយពីបាក់ស្នឹមនឹងមិនដឹងថាប្រហែលសប្ថ្ងៃមកហើយគិតថាមិនងាយងាយអាត្មាបាញ់ទៅរកក្មេងៗមិនចាស់ចាស់ទៅមកតណើគិតគ្នាមិនយល់អញ្ចឹងហើយសាប់ទៅទៅមួយលើកនេះឃើញចាស់ចាស់យល់ច្រើនយល់ច្រើនអញ្ចឹងទៅសប្បាយចិត្តអូអាត្មាសប្បាយចិត្តជំនួសគាត់ដែរ គាត់មិនអាចទៅផ្សព្វផ្សាយណានៃអីញញៃបាន តែវាអស្ចារ្យត្រង់ថាចេះនៅតនពេលនោះចេះនៅតនពេលនឹងហើយអាអាជំនឿក្រាស់ខ្មឹកវាចូលក្នុងខួរក្បាលគាត់ផ្នត់គំនិតគាត់នឹងវាទៅណាក៏គេបន្ថែមឲ្យទៅណាគេឲ្យជឿចេះទៅណាគេឲ្យជឿចេះទៅណាគេឲ្យដុតធូបចេះធូបចេះធ្វើចេះផ្ដាច់កម្មពីចេះចេះបើនិយាយពីទម្ងន់ដែលគាត់ទទួលពីសង្គមហ្នឹង ទទួលពីតាមវត្តអារាមឲ្យគាត់ជឿចេះឲ្យជឿចុះជឿចេះជឿចុះជឿចេះជឿចោះអារំនើបខុសទាំងអស់ហ្នឹងសំតគាត់រើមរួចទេសំតគាត់រើមរួចទេហើយស្រាប់តធัวហ្នឹងអាចទុបាញ់បំបែកអាជំនឿប្រេះផ្ដាសរបស់គាត់នឹងចេញបានយើងគិតមើលអស្ចារ្យទេអស្ចារ្យខ្លាំងណាស់មិនធម្មតាទេគ្មានរូបភាពទេក៏ប៉ុន្តែបេះដូងធោះសច្ចភាពវារងនៅតែរងចាំអ្នក ចង់យល់អញ្ចឹងវាអត់មានទៅណាទេ ហ្នឹងហើយនឹងជាផោះតាងមួយទៀតញោមនាងឯងមិនគាត់ថាតាំងនៅស្រុកខ្មែរអញ្ចឹងតាំងនៅស្រុកខ្មែរគាត់មិនតន់ស្ដាប់អាត្មាទេប៉ុន្តែអាធិធរបស់គាត់គាត់យល់ត្រូវអញ្ចឹងទៅនៅស្រុកបរទេសក៏គាត់មិនដែលធ្វើអីបន្តិចអាសែនព្រេនឡើងផ្ទះអីអញ្ញាញ៉ៃហ្នឹងគាត់មិនធ្វើគាត់មិនឃើញអីផងនៅតែរស់នៅគេឯងដើរលេងបរទេសនេះឯនោះអត់ទាំងអីផងមានសេរីភាពឃើញទេ ជីវិតយើងគួរតែមានសេរីភាពប៉ុន្តែយើងចេះតែយកស្អីមកធ្វើបន្ទុក អាជំនឿព្រះបដាហ្នឹងមិនមិនបន្ទោសទេដូចខ្មែរថាអញ្ចឹងតាំងពីកើតមកហ្នឹងគឺខ្សឹបឲ្យយើងយល់ខុសបាត់ហើយកើតថ្ងៃនេះដាក់ឈ្មោះអីឃើញទេកើតថ្ងៃនេះដើរថ្ងៃណា មនុស្សកើតឆ្នាំនេះត្រូវធ្វើការឡើងព្រោះស៊ីអីត្រូវធ្វើថ្ងៃណាសិតតែបង្វែងអស់សិតតែនាំគ្នាឲ្យបង្វែងនឹងអស់ ហើយបើមួយថ្ងៃមួយថ្ងៃគេនាំឲ្យទាំងវែងអញ្ចឹងប្រជាជនយើងមិនវែងមិនហើយយូរយូរនិយាយពិតត្រង់មួយហ្នឹងគេមិនថាឈួតមិនបើយើងទៅតែឯងអញ្ចឹងហើយវាសំមុខតែគេថាយើងឈួតអញ្ចឹងហើយបើគេនាំឲ្យវែងគ្រប់តែគ្នាអញ្ចឹងកេសានិរដ្ឋ ករណាអរិគុណជួយបកស្រាយអិតិបិមេត្តាបារមីសម្បណ្ណោសោភគវេអិតិមេត្តាឧបបារមីសម្បណ្ណោនិងអិតិបិមេត្តាបរមត្ថបារមីអឺបារមីទាំងអស់មាន10បារមីធัวដែល ប្រព្រឹត្តដើម្បី ឆ្លង ទៅដល់ត្រើយ គឺព្រះនិព្វានហៅថាបារមីធម៌ប៉ុន្តែយើងយកពាក្យបារមីមកប្រើខុសទៀតថ្ងៃហ្នឹងបារមី ចេញចុះមានរិទ្ធអីចេញចុះទានដែលយើងធ្វើហ្នឹងហៅថាបារមីសិលដែលយើងប្រព្រឹត្តហ្នឹងហៅថាបារមីឲ្យតែសិលហ្នឹងมันទៅជាប់ នៅក្នុងអំណាចតណ្ហាហៅថាបារមីទានសិលនៃខមៈបញ្ញាវេរិយៈអធិដ្ឋានមេត្តាឧបេក្ខាអីហ្នឹងណាទាំងអស់ហ្នឹងកាលណាប្រព្រឹត្ត ជាលក្ខណៈរលាស់ដើម្បីរលាស់ចោលនៅភពនេះចឹងទានសិលទាំងអស់ហ្នឹងហៅថា បារមីធម៌ក៏ប៉ុន្តែបើប្រព្រឹត្តដើម្បី ដូរសម្បត្តិនៅក្នុងโลกនេះធ្វើទានដើម្បីបានអានិសង្សយ៉ាងនេះយ៉ាងនោះរក្សាសិលដើម្បីបានអានិសង្សយ៉ាងនេះយ៉ាងនោះធ្វើបុណ្យកសាងពហិរក៏ដោយកសាងអីក៏ដោយដើម្បីបានអានិសង្សត្រឡប់មកវិញយ៉ាងនេះយ៉ាងនោះមិនមែនជាបារមីទានទេ បារមីទានគឺធ្វើរលាស់ជាចាកៈអត់ជាពាក្យគ្រាន់តែពាក្យអរគុណពីគេក៏មិនត្រូវការដែរអាហ្នឹងមិនហៅថាបារមីធ្វើរលាស់ធ្វើរលាស់អត់ជាប់ឯងហើយមួយមួយវាចែកជា3អញ្ចឹងបើយល់3កម្រិតហ្នឹងតណាក៏យល់ដែរកលក្ខណៈមេត្តាក៏យល់ស្អីក៏យល់ដែរអឺដែលហៅថាបារមីធម្មតា មានន័យថារបស់ក្រៅខ្លួនណាมันអាចរំខានការប្រព្រឹត្តរបស់យើងនឹងបាន មានន័យអញ្ចឹងហ្នឹងហៅថា បារមីធម្មតាពាក់ព័ន្ធនឹងរបស់ក្រៅខ្លួនទីហោថាឥឡូវដូចឲ្យទៀនចុះការឲ្យទៀនរបស់យើងឬក៏ការរក្សាសិលរបស់យើងនឹង ហេតុខាងក្រៅណាមួយមិន អាចមកបំផ្លាញសិលយើងបានទេកូនក៏ដោយ ប្រពន្ធក៏ដោយប្តីក៏ដោយញាតិក៏ដោយកិត្តិយសក៏ដោយទ្រព្យសម្បត្តិក៏ដោយស្អីក៏ដោយខាងក្រៅវាជាហេតុណាមួយធ្វើឲ្យដាច់សិលគ្មានទេសិលបែបហ្នឹងហៅថាសិលបារមីមិនត្រឹមតែគេទឿនផឹកស្រាបន្តិចក៏ផឹកទៅអត់ណៃរាប់អានរាប់អានគ្មានបញ្ហាទេឃើញមុះមុតចឹងបានហៅថាបារមី អបើវាពាក់ព័ន្ធដល់អវយវៈពាក់ព័ន្ធដល់អវយវៈថាត្រូវដាច់ដៃដាច់ជើងក៏ដោយក៏អត់ចោលសិលនឹងដែរត្រូវខ្វាក់ភ្នែកក៏ដោយត្រូវដាច់ដៃដាច់ជើងក៏ដោយអត់ចោលសេចក្តីល្អនឹងទេហើយថាសិលឧបបារមីគឺបារមីដែលស្មើនឹងអវយវៈស្មើនឹងអវយវៈតម្លៃរបស់វាកម្លាំងរបស់វាស្មើនឹងអវយវៈមួយទៀត ថាបើត្រូវដាច់ជីវិតក៏មិនចោលសិលនឹងដែរអានឹងមានសិលនឹងស្មើនឹងជីវិតហៅថាសីលបរមត្ថបារមីមេត្តាក៏ដូចគ្នា ការរាប់អានការស្រឡាញ់សត្វលោកស្មោះស្មើអញ្ចឹងមិនមែនអកតេណាស្មោះស្មើចំពោះសត្វលោកញាតក៏ដោយ មិនញាតក៏ដោយ ស្មើគ្នាមិនអាចអ្នកណាមកបង្ខំយើងឲ្យបោះបង់មេត្តាធម៌នឹងចោលបានទេ វត្ថុខាងក្រៅណាមួយมันអាចមកបង្ខំឲ្យចិត្តយើងត្រឡប់ទៅជាចងគំនុំវិញមិនបានទេនឹងហៅថាមេត្តាបារមីមួយទៀតទោះបីយើងនឹងត្រូវគំរាមដាច់ដៃដាច់ជើងក៏មិនអាចคลายទៅជាចិត្តស្អប់បានដែរនឹងហៅថាមេត្តាឧបបារមីឃើញទេដូចនៅពេលដែលខន្តិបារមីអីការកើតជាខន្តិវាទីតបល់ អឺហើយមួយទៀតបើហេតុណាមួយវាអាចមានកម្រិត គ្រោះថ្នាក់ដល់ជីវិតក៏មិនចោលមេត្តាបារមីនឹងដែរនឹងមេត្តាបារមី ដែលវាមានតម្លៃស្មើជីវិតរបស់យើងមានន័យថាជីវិតនោះក៏ហ៊ានលះបង់ដើម្បីរក្សានៅធននឹងនឹងហៅថាមេត្តាឧបបារមីប៉ុន្តែកុំច្រឡំថាអញ្ចឹងពេលសំបារមីដឹងតអស់ ខាងរបស់ខាងក្រៅដឹងតអស់ដៃអស់ជើង ដឹងតអស់ជីវិតរហូតចឹងមកមែនទេវាជាការថ្លឹងមែនថារាល់ពេលសន្សំបារមីត្រូវតអស់ដៃអស់ជើងត្រូវតអស់ជីវិតអត់ទេកម្រិតរបស់វាមានន័យថា បារមីទាំង10ណាមួយហ្នឹងណាសម្ពាធខាងក្រៅជាញាតជាទ្រព្យសម្បត្តិជាកិត្តិយសជាតំណែងហ្នឹងមិនអាចធ្វើឲ្យ បាត់បង់គោលជំហរនឹងបានទេប៉ុន្តែជួនកាលវាអត់មានបាត់ទៅណាទេវានៅដដែលប៉ុន្តែកម្លាំងមានន័យថាកម្លាំងរបស់វា ស្មើប៉ុណ្ណឹងសិលចឹងដែរទោះបីដល់ថ្នាក់អស់ដៃអស់ជើងក៏មិនចោលសិលនឹងដែរអស់អវយវៈណាមួយក៏មិនចោលសិលនឹងដែរប៉ុន្តែមិនមែនបានន័យថាឲ្យទៅរសាសិលនឹងដាច់ដៃដាច់ជើងមិនមែនទេក្នុងកម្រិតនៃកម្លាំងរបស់សិលនឹងមានន័យថាទោះបីជាអស់ដៃអស់ជើងក៏មិនចោលសិលនឹងដែរ ប៉ុន្តែការលោកនៅតែដៃជើងល្អណាមកជីវិតលោកមានខូចណាស់ប៉ុន្តែកម្លាំងរបស់វាណាកម្លាំងវាអញ្ចឹងហៅថាឧបបារមី មួយទៀតថាអស់ជីវិតក៏នៅតែធ្វើដែរប៉ុន្តែមិនមែនបាននេះថាឲ្យតែតាំងចិត្តងាប់ តាំងចិត្តងាប់មិនមែនទេតម្លៃរបស់វាកម្លាំងរបស់វា ស្មើអញ្ចឹងហៅថាឧបបារមីអញ្ចឹងបារមីទាំង10តាំងពីទៀនមករហូតហ្នឹងពាក់ព័ន្ធរបស់ខាងក្រៅដែលមិនអាចរំខានឬក៏បែរមុខអ្នកប្រព្រឹត្តនឹងឲ្យឈប់បាន នឹងហៅថាបារមីធម្មតា គ្រោះថ្នាក់ដល់អវយវៈក៏ដោយក្នុងករណីថាគ្រោះថ្នាក់ដល់អវយវៈក៏ដោយក៏ហ៊ាននៅតែធ្វើដដែលហៅថាឧបបារមីវិគាបន្តិចថាទោះបីអស់ជីវិតក៏ដោយក៏នៅតែធ្វើវា ជាធម្មតានឹងហៅថាបរមត្ថបារមី ឈ្មោះសីហៈម្ដាយកណាគាត់មានសក់កណ្ដាញ់ដាច់ហើយគាត់មិនចោលគាត់ទុកថ្វាយបង្គំកណាយកទៅចោលមានទោសទេអើយតែវាដោះខុសប្រក្តីវាកដាញ់ហើយអានោះមានស្អីទេប៉ុន្តែបើយើងជឿអាចមានបញ្ហា តែយើងជឿយើងចាប់ដើមសង្ស័យយើងចាប់ដើមអូសង្ស័យតែមានអីចាប់ដើមមានបញ្ហាចាប់ដើមតាមពិតវាធម្មតាបំផុតណា អានឹងដូចដូចដើមឈើវាដោះមកវាក្តៀនវាអឺវាកណ្ដាញ់អីចឹងដោយកាលមុនអាដើមដូងដោះមកអាធៀងវាចេញមិនរួចទៅឋាននេះថាអីបញ្ហាស្អីមិនបានថាមានបញ្ហាតែពេលយើងចាប់ផ្ដើមជឿមានបញ្ហាគឺរោគផ្លូវចិត្តរបស់យើងរោគផ្លូវចិត្តរបស់យើង យើងកើតភាពជឿនៅក្នុងនឹងយើងកើតភាពខ្លាចនៅក្នុងនឹងយើងបង្កើតមេរោគក្នុងចិត្តរបស់យើង បាត់មិច្ឆាទិដ្ឋិវាកើតឡើង ចឹងតួមច្ឆាទិដ្ឋិដូចមកងាយនិយាយគឺមិញហ្នឹងជាតួរោគផ្លូវចិត្តរបស់យើងហើយដល់ពេលហើយទៅវាវាបង្កើតអាភិភ័យខ្លាចហ្នឹងទៅកើតរឿងចេះរឿងចុះយើងប្រមូលដាក់រឿងហ្នឹងទាំងអស់ថាអូអាហ្នឹងខុសចេះខុសចុះហើយបើមានពួកអមនុស្សវាកាន់ទៀតកាន់តែផ្ដេសតែផ្ដាស់ពេញនឹងបដ ாய் ប៉ុន្តែសួរថាដំបងពួកនឹងមកកាន់ចឹងមកអត់ទេវាចេញពីយើងហ្នឹងហ្នឹងហើយអ្នកតាចឹងដែរអាចឆ្កែមួយនៅនៅនៅ ពោធិ៍សាត់គេហៅអ្នកតាអាចឆ្កែដុំអាចឆ្កែមកដុំទេតែគេនាំគ្នាបូជាធ្វើជាអ្នកតាខ្លាំងជាអ្នកតាមែនមានពួកអមនុស្សវាមកកាន់មែនប៉ុន្តែសួនអ្នកតានឹងវាទៅឯងឯងវាកើតអញ្ចឹងថាអត់ទេវាមកពីជំនឿរបស់មនុស្សឃើញទេវាអញ្ចឹងបានថាចិត្តដោយអត្តថាវិចិត្តនឹងវា create everything វាបង្កើតរឿងរ៉ាវឲ្យតែខ្លួនឯងមនុស្សយើងជីវិតនឹងវាសាមញ្ញទេមិនចេះធ្វើឲ្យវាពិបាក ពិបាកលើអាទុករបស់វាជីវិតជាទុកស្រាប់ហ្នឹងណាប៉ុន្តែយើង create more យើងបន្ថែម ទុកទៀតអារឿងមិនគួរកើតយើងបង្កើតឲ្យពិបាកទៀតអារឿងជំនឿផ្ដែសាសមិនគួរកើតធ្វើឲ្យកាន់តែពិបាកទៀតពិបាកសែនព្រេនពិបាកលៀងអរិយពិបាកស្អីស្អីយើងបង្កើតថែមអាហ្នឹងណាអានឹងយើងបង្កើតទុកថែមទេបង្កើតលំបាកថែមទេហើយគិតមើលចោះមនុស្សណាក៏ដោយឲ្យតែនៅ ក្នុងជឿអាហ្នឹងណា បន្តិចតិចខុសនេះតិចតិចខុសនោះតិចតិចខុសនេះអា feel ហ្នឹងវាវានៅក្នុងក្បាលរបស់យើងថាខុសនេះខុសនោះខុសនេះខុសនោះភ័យខ្លាចរហូតធ្ងន់ណាក្បាលនឹងធ្ងន់មកប៉ុន្តែយើងដោះបានយើងអត់បដិសេធថាគ្មានទេរបស់ទាំងអស់ហ្នឹងមិនបដិសេធថាគ្មានវាមានមិនមានធម្មតាធម្មជាតិរបស់វាចង់ព្រាយព្រាយទៅចង់ខ្មោចខ្មោចទៅចង់ប្រែតប្រែតទៅចង់រក់រក់ទៅរស់តាមកម្មគ្រប់គ្នាទៅស៊ីឃើញទេស្រួលតាមិនចាំបាច់ទៅសែនប្រេនបនស្រន់វាអីអត់ទេ ចឹងបានដូចល្ងាចមិញខ្ញុំណាអាត្មាលើកហើយថាមនុស្សសពថ្ងៃមានពីរលក្ខណៈដូចច្រើនទី1ច្រើនតែជឿរឿងហ្នឹងឯងជឿហ្នឹងជឿយមតែជឿមែនតែនហ្មងហ្នឹងហើយមកបាក់ទៀតគឺអត់ជឿទេស្អីក៏អត់ជឿដែរប្រើពាក្យអត់ជឿស្អីមិនជឿបាបមិនជឿបុណ្យមិនជឿខ្មោចមិនជឿស្អីមិនជឿអញជឿតែលើអីអញឃើញអញឃើញមិនជឿ មនុស្សបែបហ្នឹងកុំថាខ្លាំងអត់ខ្លាំងទេណាគាត់ថាដោះគាត់ឃើញបានគាត់ជឿបើគាត់មិនឃើញឃើញគាត់មិនជឿអារឿងខ្លះឃើញក៏គេកុហកបានដែរណាបើយើងគ្រាន់តែថាលឺខ្លួនឯងបានជឿឃើញផ្ទាល់ភ្នែកបានជឿមនុស្សនឹងអត់ប្រើបញ្ញាអីហ្មងទេឲ្យតែគេបកកែកុហកឃើញច្បាស់ជឿឥឡូវឲ្យតែអ្នកកុហកហ្នឹងវាមានទេពកុសលខ្ពស់ជាង ខ្លួនគិតជឿឥឡូវ ដែលគាត់និយាយថាអញឃើញបានជឿបើអញមិនឃើញអញជឿអញ្ចឹងឧទាហរណ៍ចឹងមិនស្មានលើករឿងមួយកាលទៅកាលទៅឥណ្ឌានៅតាមឡានអឺអឺអង្គចាស់វុទ្ធីលោកនិយាយពីពូលោក ទៅជឿកន្លែងគេតាំងខ្លួនធ្វើ ជាព្រះសិអាមេត្រីនោះនៅទូរាជានោះ គាត់ឈឺជើងឈឺតបៅជើងហ្នឹងគេថាទៅទៅហ្នឹងវាជាហើយហើយបងប្រហែល10000ដុល្លារទៅបានតំណែងទី6នៅឋានប្រអិននោះងាប់ទៅហេទៅណាទៅដល់ឲ្យលោកបយលមិនក៏មកដល់ពេលហិចជើងនេះវាអត់ចេះជាអីទេអស់តលុយនឹងមានជាណាគាត់ក៏ឈប់ជឿទៅ ដល់ឲ្យឈប់ជឿទៅ លោកសុបាយចិត្តលោកចង់ទៅធ្វើសាលារៀនឲ្យក្មេង ហ្នឹងបើម្ចាស់ខ្លួនឮហើយអាត្មានិយាយខុសខ្លះអីសូមជួយកែតម្រូវផងព្រោះអាត្មាឮតែម្ដងតាំងពីប្រហែល10ឆ្នាំមុននោះដល់ពេលអញ្ចឹងលោកអព្រោះធ្លាប់ចូលនោះសើ2 30000នោះលោកនិយាយពីកសាងសាលាអញ្ចឹងពូលោកនឹងថាកណាសบายចិត្តបងប្អូនធ្វើកណាជួយ លោកនឹកនឹកស្មានណា មិនក៏5000ទៅ10000អីទេព្រោះធ្លាប់ជួលកន្លែងនោះឡើង2 30000ដូច30000ជាងហ្នឹងឯងដើម្បីបានតំណែងទី6នៅឋានវត្តនោះឃើញទេទៅចឹងទៅដល់ពេលហើយលោកថាដល់ចូលមួយឯងទៅធ្វើសាលាជួល200តាមចាំហ្នឹងណាតាមចាំបើវាខុសលើសបន្តិចបន្តួច2ឬ3អីប៉ុណ្ណឹងលោកថាអស់ចាហ្មងអាទៅកន្លែងខុសហ្នឹងលេង2 30000ដុល្លារ ដល់ឯងធ្វើមានប្រយោជន៍ចូលទិញបានអាមាទាញមីក្រូមកທາງក្នុងចាស់ត្រេកអរទៅអនុមោទនាទៅ200ដុល្លារដែលចូលមួយព្រះអង្គហ្នឹងណាចូលមួយអវសោហ្នឹងណា ជាប៉ុនយ៉ាង ពិតប្រកប ពីព្រោះគាត់អត់សង្ឃឹមស្អីវិញទិញតណែងស្អីពីកន្លែងហ្នឹងទេនឹងជាប៉ុនយ៉ាងពិតប្រកបដោយគាត់បានយល់ពេលដែលព្រះអង្គចាស់ពន្យល់ពីការជួយក្មេងហ្នឹងគាត់កើតចិត្តអាណិតគាត់កើតចិត្តមេត្តាគាត់កើតចិត្តចង់ជួយ without expectation ដោយមិនសង្ឃឹមយកស្អីមកវិញទេហ្នឹងហើយតួប៉ុន អាពី30000ដុល្លារមុននោះមិនមែនប៉ុនទេគាត់ទិញតំណែងប៉ុណ្ណោះទេទិញតំណែងនៅឋានសួគ៌តាហ្នឹងហើយបានញោមម្នាក់គាត់ទាញមីក្រូនិយាយដែរគាត់ដល់រឿងហ្នឹងគាត់និយាយថាគាត់ស្ដាប់រឿងសេអាមេត្រីគេទៅឋានប្រជុំនេះកំពុងនិយាយនិយាយក្នុងឋានប្រជុំនេះស្រាប់តែលឺសលេងម៉ូតូគាត់ថាហឺឯងប៊ីសនឹងជឿដែរ ក៏បានថតនោះមិនចេះកាត់អាសលេងសលេងម៉ូតូចេញលឺសំលេងម៉ូតូដ្រិននៅចិត្តហ្នឹងអូអានេះក៏ហក់សុតអានឹងថតតាណានេះអញោមម្នាក់ទៀតគាត់និយាយថាអឺហ្នឹងញោមម្នាក់ទៀតគាត់និយាយថាគាត់ដំបងយកមកថតឌីសរបស់គេនឹងចែកដែរហ្នឹងរូបភាពឯចែកដែរនោះប៉ុន្តែគាត់ចេះកុំព្យូទ័រដល់គឺគេពេនភ្នែនធ្លាកសពាក់សធ្វើដាក់ពលឺពីក្រោយដល់គាត់អីអានេះមិនមែនណាកាត់តសុតមក គាត់ឈប់ជឿទៅអញ្ចឹងមិនថ្មឲ្យគំនិត ដែលនិយាយថាលឺផ្ដាល់ភ្នែកឃើញផ្ដាល់ភ្នែកបានជឿហ្នឹងណាថ្មមិនតន់ឲ្យឈ្មោះថាគាត់បើទេអញ្ចឹងអ្នកដែលជឿអញ្ចឹងថ្មចែក3កម្រិតអ្នកដែលជឿងប់ជ្រុកត្មងហ្នឹងអាហ្នឹងកម្រិតលេខ3ក្រោមគេហ่ะតែញោមចេះគិតចេះសង្កេតដល់តែឃើញដល់តែឃើញថា អូអានេះកាត់តទៅមិនពលឺអីមែនទេដាក់ពីក្រោយក្បាលណាអហើយញោមម្នាក់ទៀតគាត់ថាលឺសលេងគាត់ថាអូនេះកុហកមកដល់តែឃើញអញ្ចឹងណាថ្មឲ្យតែលេខ2ឯងអត់តន់លេខ1ឯងព្រោះអីព្រោះថាដោយសារគាត់ខ្វះបច្ចេកទេសបើគាត់បច្ចេកទេសខ្លាំងតិចញោមទាំងពីរនឹងជឿដូចគ្នានឹងឃើញផ្ទាល់ភ្នែកហ្នឹងដោយសារអ្នកធ្វើនឹងគាត់ខ្វះបច្ចេកទេស បច្ចេកទេសគាត់អន់ធ្វើទៅវាមានចំណុចខ្សោយប្រសិនបើគេប៉ាកែដូច Hollywood វិញមកហើយជឿទាំងអស់ហ្នឹងហ្នឹងដែលយើងនិយាយថាឃើញ ផ្ទាល់ភ្នែកឃើញជឿបើមិនឃើញអត់ជឿប៉ុន្តែ សម្រាប់បុគ្គលមានលក្ខណៈលេខ1ហៅថាមនុស្សជាជាមនុស្សដែលអាចកាត់ក្តីបាន ឃើញក៏ដោយមិនឃើញក៏ដោយចេញកតាមកដឹងហ្មងអត់ចាំបាច់ឃើញផ្ទាល់នេះ ហើយក៏អត់ចាំបាច់លឺផ្ទាល់ទៅទៀតដែរគ្រាន់តែដឹងទម្រង់បែបផែនថាមនុស្សដឹកនាំទៅណា ដើម្បីអីដឹងភ្លាមថានឹងមិនមែនពិតទេនឹងមិនពិតទេមិនបាច់ណែឯងបញ្យល់ស្អីទេគ្រាន់តែដឹងថាវត្ថុបំណងស្អីដើម្បីអីអញ្ចឹងមើលតែវត្ថុបំណងពីព្រោះអី ពីព្រោះធម្មៈពិតរបស់ព្រះពុទ្ធដើម្បីរលាស់ដើម្បីសេចក្តីស្ងប់ស្ងាត់ដើម្បីដឹងច្បាស់ឃើញទេវត្ថុបំណងត្រឹមត្រូវ តែដើម្បីបាននេះ ដើម្បីបាននោះ ដើម្បីស្អីស្អីនោះមែនទេ មិនមែនទេកុំយកស្អីមកអួតចង់លើកនាគទាំងភ្នែនកុំអោយមើលវីដេអូជិះនាគមកទៀតក៏ស្មានថាខុសដែរបើអ្នកដឹកនាំមិនទៅរកផ្លូវត្រូវទេ កុំថាឡើយគ្រាន់តែឃើញអស់ចាមិនអស់ចាតាមវីដេអូឥឡូវជីនាគមកមែនតែនក៏ដោយអាសួរសិនថាដឹកនាំអាស្មាទៅណា អូធ្វើទៅបាននេះបាននោះមិនមែនទេមិនមែនទេដឹងថាមិនមែនមកឃើញទេឃើញផ្ទាល់ភ្នែកក៏ប៉ុន្តែដឹងថាមិនមែនទេកុំឡាតថាឡើយឃើញត្រឹមថតវីដេអូឲ្យមើលអានឹងបុគ្គលលេខ1ថ្នាក់លេខ1មើលតែបំណងនៃឯងនិយាយដើម្បីអីដើម្បីអី ចឹងມັນធោះពុទ្ធច្រើនណាស់ដែលព្រះអង្គសំដែងមកក៏ប៉ុន្តែលក្ខណៈវិនិច្ឆ័យបន្តិចទេដែលយើងអាចដឹងថាតើនឹងជាការដឹកនាំត្រឹមត្រូវតាមពុទ្ធអត់ប្រព្រឹត្តទៅដើម្បីសេចក្តីស្ងប់ស្ងាត់អត់ប្រព្រឹត្តទៅដើម្បីការលះបង់អត់ប្រព្រឹត្តទៅដើម្បីដឹងច្បាស់នៅសច្ចធម៌អត់គិតតែប៉ុណ្្នឹងឯងបើមិនប្រព្រឹត្តទៅ ដើម្បីអញ្ចឹងទេចង់ជិះនាគមកចង់ជិះគ្រុឌមកឃើញមែនតែនក៏ដោយក៏អត់មានភ្ញាក់ផ្អើលជាមួយដែរ អានឹងបុគ្គលលេខ1អញ្ចឹងណាអញ្ចឹងបុគ្គលដែល2ដែលខ្មែរនិយាយមួយជឿងប់បុគ្គលអន់ផុតមួយ ថាឃើញផ្ដាល់ភ្នែកបានជឿនឹងបុគ្គលលេខ2ទេពេលហ្នឹងគេអត់តន់មានបច្ចេកទេសក្នុងការបោកខ្លាំងតែគេបោកខ្លាំងក្បាលប្រើឡើងកើតដែរ ហ្វីហុងលីបាញ់គុំអីសពគ្រប់មកសិល5ជាហេតុនាំសត្វឲ្យបានកំណត់ជាមនុស្សមែនទេព្រះអង្គតែ បច្ចុប្បន្ននេះ មាន99%អ្នកសែបសារាតើជួយ អ្នកទាំងអស់នោះដោយវិធីណាទៅព្រះអង្គ អឺកុំពិបាកក្នុងការយកមនុស្សច្រើនអញ្ចឹងមកជាបន្ទុករបស់យើងណាអឺយើងទាំងអស់គ្នាដែលយល់ថាសិលនឹងវាល្អអញ្ចឹងយើង ត្រូវតែប្រតិបត្តិឲ្យបាន ល្អដោយខ្លួនឯងហើយ នឹងផ្សាយភីនៅភាពល្អរបស់យើង ដល់សង្គមគ្រួសារយើងដល់មិត្តភ័ក្តិយើងតិចតិចតិចតិចតិចតិចកុំយកមកប្រទេសយកមកគិតគិតមិនរួចទេគិតមិនរួចទេទាំងអស់នឹងបានសំបីពុទ្ធក៏ព្រះអង្គ ប្រោះបានតែអ្នកមានឧបនិស្ស័យដែរហ្នឹងហើយហើយអាត្មាក៏សប្បាយចិត្តដែរបើរាល់ថ្ងៃនិយាយប៉ុណ្ណឹងហើយអឺយូរយូរទៅលឺអ្នកគាត់សារភាពថាគាត់លះស្រាគាត់លះអីដោយសារបានស្ដាប់អីចេះសប្បាយចិត្តប៉ិនសួរថាអាត្មាជួយមកប្រទេសបានណាអត់ទេអត់ទេមិនដែលធានាទេអាត្មាមិនដែលធានាថាត្រូវតែជួយទាំងអស់ អូព្រះពុទ្ធក៏ជួយបាន តែអ្នកមានឧបនិស្ស័យអញ្ចឹងណាអ្នកមានឧបនិស្ស័យមានន័យថាម៉េចអ្នកដែលមានធាតត្រូវមួយព្រះអង្គហ្នឹងហើយនឹងដាក់ចិត្តដាក់កាយស្ដាប់ព្រះអង្គពយល់ដើម្បីយល់ដឹងហើយយកទៅគោរពប្រតិបត្តិហ្នឹងឯងអញ្ចឹងគុំថា អ្នកយើងប្រកែប៉ុណ្ណាវិធីសាស្ត្រប៉ុណ្ណាប្រហែលអូស្ត្រាលីហ្នឹងបើនិយាយវិជាជួយវិជាជនគេជួយណាស់ប៉ុន្តែមានអ្នកហូមលេស នោះមានអ្នកអត់ផ្ទះនៅដើរសុំទាននោះមានអត់ហើយវាតិចហ្នឹងហើយវិធីសាស្ត្រហ្នឹងហ្នឹងមានតែបញ្យល់ហ្នឹងឯងឲ្យមនុស្សយល់ពីតម្លៃជីវិតពិតប្រាកដនិយាយដល់រឿងហ្នឹងមានបងបងម្នាក់នៅខ្មែរហ្នឹងប្រាប់ថ្មាគាត់អាយុ សកសកអាត្មាអីដែរនោះគាត់ឈប់ផឹកស្រាអញ្ចឹងទៅនិយាយពី មិត្តភក្តិគាត់អង្វរឲ្យគាត់ផឹកវិញអញ្ចឹងណាមិត្តភក្តិគាត់សាមានមាន ជាងគាត់អង្វរឲ្យគាត់ផឹកវិញកុំធ្វើអញ្ចឹងអីជីវិតវាអត់សុបាយបញ្ញាប់អីឃើញទេវាទៅជាអញ្ចឹងឥឡូវមិនមែនជាសម័យអង្វរឲ្យមនុស្សឈប់ផឹកទេណាគឺអង្វរឲ្យមនុស្សផឹកកុំធ្វើអញ្ចឹងអីអើយ នឹងធ្វើមិនទេមិនទៅចាត់ទុកថាមនុស្សផឹកសិតតែមនុស្សអាក្រក់អីមិនទៅថាចឹងអីទេអានឹងជាសិទ្ធជាសេរីភាពទៅហើយបើថាថាវា គិតពីប្រយោជន៍ទៅវិញស្មាថាអ្នកផឹកស្រាស្រុកខ្មែរយើង កាត់បន្ថយផឹកភក្កដាលទីហោថាមកសព្ទាហ្នឹងវាអស់ប្រហែលកំប៉ុងអញ្ចឹងទៅ បថយតែមួយកំប៉ុងឯងក្នុងសប្តាហ៍ចង់ផឹក10កំប៉ុងផឹកទៅប៉ិនកាត់បន្ថយមួយកំប៉ុងប៉ិនទុកមកតម្លៃកំប៉ុងហ្នឹងធ្វើមនុស្សធម៌វិញជួយដូចជាពេទ្យកន្ធបុផាថ្មីថ្មីដូចពេទ្យទំលឺតំណឹងពេទ្យកម៉ាងគោអីសៀមរាបអីចឹងស្តៀងគ្នាទេពេទ្យហ្នឹងសិតតែព្យាបាលអត់យកលុយ ហើយលុយជួយគន្ធបុផាក៏ដោយលុយជួយ ពេទ្យកុមារអង្គរនឹងក៏ដោយ ភាកច្រើនគឺបានមកពីក្រៅប្រទេសទាំងអស់ហើយសួរតែក្នុងប្រទេសនឹងក៏ក្រលុយណាស់ទៅថាមិនមែនទេមនុស្សសបោលុយសឹងអីផឹករាល់ថ្ងៃអត់លុយផឹកកើតប៉ិនខណៈយកទៅផឹកតែរឿងខ្លួនឯងហ្នឹងវាអត់ចេះជួយហ្នឹងហើយដើរតួធ្វើអ្នកក្ររហូតដើរតែសុំគេហ្នឹងសុំពីប្រទេសនេះសុំពីប្រទេសនោះធ្វើអ្នកក្ររហូតអាតួសុំតួអ្នកក្ររ ដល់យើងចេះឲ្យបានខ្លាយជាអ្នកមានព្រោះទៀនបើតែមានមិនឲ្យកើតបន្តិចក៏ដែរត្រូវតែឲ្យហ្នឹងខ្មែរយើងជាង10លានអ្នកដែរញ៉េបរិច្ចាគតែបន្តិចបន្តិចម្នាក់មិនបាច់ទៅយកស្អីពីក្រៅមកទៀតទេឥឡូវថាមួយអាទិត្យផឹក10កំប៉ុងអ្នកខ្លះច្រើនជាងហ្នឹងមកណាខ្ញុំស្មានថាមធ្យមតោះកាត់មកកំប៉ុងចេញទុក donate ទៅពេទ្យគាត់ថាបុផា ទៅពេទ្យកុមារអង្គរអញ្ចឹងណាសាកមើលខ្ញុំល្អមិនបាច់គិតរឿងបាបរឿងបនធ្លាក់នរកអីទេគិតថាកាត់ផឹកខ្លះដើម្បីធ្វើមនុស្សធម៌ល្អបាត់ហើយអត់មានធ្ងន់ទេសាកធ្វើចឹងអត់មានធ្ងន់ទេអឺអញត្រូវចូលប៉ុណ្ណេះអញត្រូវអត់មានអារម្មណ៍ថាចូលទេយើងកាត់បន្ថយតែផឹកទៅធ្វើមនុស្សធម៌ កាត់បន្ថយជក់បរិយច្រើនច្រើនបន្ថយមួយថ្ងៃឲ្យវាសល់តិចឡើងតិចឡើង ដើម្បីអីអញ្ចឹងអាចចំណាយឧទាហរណ៍ថាមួយថ្ងៃមួយកញ្ចប់មួយម៉ាយមួយកញ្ចប់យើងជក់មួយថ្ងៃពីរថ្ងៃមួយកញ្ចប់វិញប៉ុន្តែចំណាយប៉ុណ្ណានៅចំណាយប៉ុណ្ណឹងដដែលទៅអសល់ពីហ្នឹងធ្វើមនុស្សធម៌មកសាកសាករៀនអញ្ចឹងមកយើងយើងរៀនប្រយុទ្ធមករៀនជួយមនុស្សឈប់រៀនវាយមនុស្ស រៀនលើក ទឹកចិត្តមនុស្សឈប់រៀនជេរមនុស្សអញ្ចឹងវិញមើលអ៊ុំសង្គមយើងអាភាពអាក្រក់នឹងវាតិចទៅឥឡូវរៀនជួយឧទាហរណ៍ឃើញគ្រោះថ្នាក់ចរាចរណ៍រៀនជួយរៀនការពារឃើញគ្នាខ្ជុះកបបជ្រុះអីអឡានដឹកអីវ៉ាន់វាខាតតនិញខ្ទេចតនិញខ្ទេចអីជួយការពារកុំឲ្យពេលណាមកយោរៀនជួយចឹងវិញមើលកុំរៀនទៅប្រមូលពីគ្នាខ្ទេចខ្ទេចអស់ នាំគ្នាផ្សព្វផ្សាយអំពើល្អទៅប៉ុនអំពើល្អត្រូវចេញពីយើងហ្នឹងណាព្រោះអាត្មាធ្លាប់តែលឺមិនដែលឃើញខ្លួនឯងឮអ្នកធ្វើដំណើរផ្លូវពីភ្នំពេញទៅពោធិ៍សាត់បាត់ដំបងអីតាមប្រទេសភ្លើងអីណាតាមឡានតាមអីកាលនោះនៅមានខ្មែរក្រហមមានអីទៅពេលដែលផ្ទុះមីនទៅវាដាក់មីនបំផ្ទុះទៅ ក្លាប់អទេសភ្លើងអីជីជនអក្រក់អក្រក់ណា ចេញមកមិនមែនចេញមកជួយឯណានៅផ្ទឹកទឹកមកវៃស្លាប់ចោលយកអីវ៉ាន់ហើយអាអត់ដែលឃើញឮតែគេនិយាយប្រាប់ទូសាហាវណាកុំសង្ឃឹមថាអូឃើញមនុស្សរត់មកគេមកជួយអត់ទេគេមកយកអីវ៉ាន់ទេឃើញសាហាវឯងពលសួរមនុស្សទាំងអស់គ្នាធ្លាប់ទៅវត្តធ្លាប់ទៅធ្វើបុណ្យធ្វើកឋិនធ្លាប់ធ្លាប់ប៉ុន្តែបុណ្យមែនទែនអញ្ចឹងអត់ចេះដល់យើងរៀនប្រយុទ្ធ ជួយឈប់រៀនប្រយុទ្ធវៃយើងរៀនប្រយុទ្ធនិយាយពាក្យលើកទឹកចិត្តគ្នាដើម្បីសេចក្តីល្អឈប់រៀនប្រយុទ្ធជេរគ្នាមានប្រយោជន៍អីទេពួកជេរគ្នានោះវារីកចម្រើននោះរីកចម្រើនយូរណាស់ហើយព្រោះអាត្មាកើតមកលឺតែជេរនោះតែឃើញមនុស្សគ្រោះថ្នាក់ចរាចរអីហ្នឹងក៏ហៅប៉លិសហៅអី យើងមិនហ៊ានចូលទៅខ្លាចវាពាក់ប៉ុនអីក៏យើងទេហៅប៉ូលីសហៅអីចឹងទៅហ្នឹងសោះជួយឃើញណាមកយកបោះគ្នាអីជួយថតសកម្មភាពទប់ស្កាត់កុំអោយគេយកឲ្យវាសាហាវក្នុងការជួយម្ដងមកកុំសាហាវតែឃើញស្លាប់គ្នាខណៈគ្នាបុកអីតិចតួចរត់តែគ្នានៅបន្តិចមិនបានវាយគ្នាងាប់ចឹង រៀនជួយសង្គ្រោះជួយទាំងសងខាងជួយទាំងអ្នករងគ្រោះព្រោះការបុកគ្រោះថ្នាក់ចរាចរណ៍ក្រាន់តែជួយខាត់អ្នក ដែលបុកគេហ្នឹងកុំវាយគ្នាអាហ្នឹងទុកឲ្យច្បាប់ដោះស្រាយទៅពួកយើងនៅលើដងផ្លូវដូចតែគ្នានេះអ្នកវាយគេកុំភ្លេចនៅលើដងផ្លូវដូចគ្នាថ្ងៃណាមួយផ្លត់បុកគេដល់អចេតនានឹងងាប់ដូចគ្នាហ្នឹងឲ្យតែបង្កើតអហិង្សាហ្នឹងទៅដងគេម្ដងយើងទេអាហ្នឹង មើលដោយកាលអីគ្រូសាស្ត្រាចារ្យណាមួយនោះប៉ះគេណានៃហើយដល់ហើយគេហឺចុះហឺឡើយគាត់ភ័យក៏គាត់ចូលស្រែកមកវៃឡានភងផាំងណាមភ័យឥឡូវអ្នកនរគ្នា imagine តិចមើលប៉ះភឹបហើយស្រាប់តាមានអ្នកហូហក់មកវៃឡានភងផាំងភងផាំងហ៊ានហ៊ាននៅដែរទៅសិនហើយអាហ្នឹងទាំងអស់តែគ្នាហ្នឹង តែម្ដងគេម្ដងយើងទេឲ្យយើងទៅសាបព្រោះពូជក្តៅគង់ក៏កើតភ្លើងទេឲ្យទៅសាបព្រោះពួកភ្លើងគង់ក៏ឆេះខ្លួនទេនឹងវងចំណាក់ចំមករាចិត្តផ្ទះកណាក៏មានដែរសែនអត់ប្រយោជន៍ហ្នឹងហ្នឹងហើយតែយើងបរិយគណិតអ្នកយល់ដឹងឲ្យច្រើនទៅយល់យល់ពួកមនុស្សចេះក្នុងសង្គមរបស់យើងរាល់ថ្ងៃនេះគេអត់គិតរឿងខុសត្រូវទេគេគិតតែខាងណាច្រើនធ្វើម៉េចគេអញ្ចឹងអស់ហើយ សិមនុស្សចកទាំងអស់មិនដែលមានរឹសចាក់ខ្លួនឯងខ្មែរឲ្យឈ្មោះចឹងចុះមនុស្សដែលឃើញគេធ្វើអីធ្វើនឹងដែរធ្វើអីធ្វើនឹងដែរដូចថាឲ្យតែខាងណាច្រើនទៅនឹងណាមនុស្សដែលតាមទឹកទេសំណាត់មនុស្សសំណាត់អត់មានរឹសទេសំណាត់ពាក្យស្គាល់ពាក្យសំណាត់អ្នកនៅតាមបឹងតាមមានស្រះធំធំអីស្គាល់តែពាក្យសំណាត់វារស័តកតិចកទីតិចតិចវាសំណាត់ កកកលើទឹកហ្នឹងវាអត់មានរឹសមនុស្សរាល់ថ្ងៃមនុស្សសំណាត់ច្រើនមនុស្សចកហ្នឹងច្រើនអត់មានមនុស្សដើមកគីអត់មានមនុស្សដើមបេងដើមអីទេអត់មានមនុស្សចាក់រឹសខ្លួនឯងរឹសខ្លួនឯងឲ្យខ្យល់ទៅណាកោងផ្លេតវត្តមកវិញកោងផ្លេតវត្តមកវិញឧទាហរណ៍ថាឥឡូវដូចដូចនៅក្នុងក្រុមគ្រួសារយើងអើឥឡូវគេត្រូវសារណាបើយើងមិនចូលរួមវាអត់កើតចូលរួមគ្រាន់តែឲ្យគេសប្បាយចិត្តប៉ុនអត់ឯណាចិត្តអត់ទៅឯង កាន់តែធ្វើរួមដូចខ្យល់បក់វូបកោងផ្លេតទេស្ងប់ខ្យល់វត្តមកវិញយ៉ាងម៉េចគឺអញ្ចឹងខ្លួនឯងមិនមែនជាមនុស្សរឹងតតឹងទេទុនភ្លុនទៅតាមខ្យល់ក៏ប៉ុន្តែអត់បាក់បើយើងរឹងពេកអាចបាក់ហ្នឹងដូចរឿងគេអាហ្នឹងអាត្មាចង់ជម្រាបអ្នកយល់ដែរអ្នកស្ដាប់ទៅយល់យើងកុំតើឆ្លោះយើងកុំទៅប្រកែកយើងកុំទៅអី ហ្នឹងតម្រង់ទៅការប្រតិបត្តិរបស់យើងហើយយើងគិតថាណាអូសបានយើងអូសនៅនឹងអូសមិនបានទុកសិនកំរឹងកំកំរឹងកព្រឹសអាច ខូចប្រយោជន៍មានតំណោះតោះតេងក្នុងគ្រួសារអីក៏មិនល្អដែរអឺនិយាយពីដើមឈើធំហើយនឹងដើមស្បូវដើមឈើធំគេមើលងាយដើមស្បូវណាដើមស្បូវដើមអីហ្នឹងដែលវាទុនទុនណានៅក្បែរស្ទឹងហ្នឹង ដើមឈើធំហ្នឹងគេបានខ្ពស់គេបានរឹងគេមើលងាយអាដើមតូចតូចទុនទុនហ្នឹងដល់ខ្យល់ព្យុះមកមានណាខ្យល់មកនិយាយពីដើមស្បូនហ្នឹងឲ្យទុនចឹងហើយដើមឈើនោះដល់ខ្យល់ខ្លាំងមកមានដួលភីងដល់ដួលភីងស្ងប់ខ្យល់ដើមស្បូនឡើងមកវិញឯនោះបាសជើងចង្អាង ចឹងទុនភ្លុនក៏ប៉ុន្តែកុំទុនជ្រាយរឹងមាំមិនរឹងរូសនឹងពាក្យហ្នឹងគេនិយាយមិនពាក្យអាត្មាប៉ុន្តែត្រូវផ្ទះប្រែប្រួលតាមកលៈទេសៈបាទរតនៈហូននាងខ្ញុំចង់សួរថា តើការជូនបន ទៅអ្នកមានគុណខុសឬត្រូវបន្ទាប់ពីយើងបានធ្វើបនហើយហើយចង់ឲ្យអ្នកមានគុណគាត់មានចិត្តត្រេកអរសប្បាយ រាល់ថ្ងៃវាคล้ายមកជាប្រពៃណីទៀតដែរជួនកាលយើងអត់ទាំងមិនខុសទេប៉ុន្តែ the way វិធីសាស្ត្រដែលយើងធ្វើ ខ្លះវាមិនអាចធ្វើឲ្យកត់ជ្រះថ្លាបានអឺចែកប៉ុនពាក្យតែចែកប៉ុននៅលើពាក្យនិយាយហៅថាបតិទានចែកចំណែកប៉ុនមានន័យថាយើង describe ពណ៌នាពីសេចក្តីល្អដែលយើងបានធ្វើហ្នឹងឲ្យអ្នកស្ដាប់ហ្នឹងគាត់ត្រេកអរដែរជាមួយនឹងសេចក្តីល្អហ្នឹង យើងចង់បណ្ដោះចិត្តគាត់ឲ្យចេះគ្រប់គ្រងសេចក្តីល្អគ្រប់គ្រងអំពើល្អដល់ពេលបញ្យលប្រាប់គាត់ចឹងទៅក៏គាត់ត្រេកអរជាមួយយើងទៅគាត់សាធុក៏ដោយមិនសាធុក៏ដោយប៉ុន្តែចិត្តហ្នឹងវាអរជាមួយយើងហ្នឹងសួរតែគាត់បានទេបានហើយនោះបានត្រង់អហ្នឹងឯងមានបានស្អីអាត្មាលើកឧទាហរណ៍ឧទាហរណ៍ថាយើងទៅមើលរឿងកំ pl ែងយើងសោចសบายណាណាអាហ្នឹង ទួសបាយអាត្មាឧទាហរណ៍ដូចប៉ុនចុះកាលណាដូចណាសបាយហើយដល់ពេលយើងមកយើងនិយាយប្រាប់មិត្តភ័ក្តិយើងនិយាយប្រាប់នរណាម្នាក់អូរឿងយប់មិញលេងតែអញ្ចឹងមើលទៅគាត់ដូចចូលចិត្តគេលេងអីខ្លះដល់និយាយនិយាយនិយាយនិយាយគាត់សើចដែរមួយយើងអញ្ចឹងទៅសួរតើគាត់បានសុបាយដែរទេថាបានតាពីព្រោះអីគាត់បង្អោនទៅរឿងហ្នឹងដែរតែបើគាត់អត់ចូលរឿងចូលចិត្តរឿងហ្នឹងទេយើងនិយាយមកគាត់ខឹងទៀតណាដូចគ្នាអញ្ចឹងយើង ចែកបុណ្យចំណែកបុណ្យឬក៏ពរនាសេចក្តីល្អដែលយើងបានធ្វើចំពោះនរណាម្នាក់យើងត្រូវមើលបុគ្គលដែរបើសិនក៏អត់សប្បាយចិត្តទេមិនបាច់និយាយទេនិយាយឲ្យនាំគាត់ខឹងកើតបាបទៀតអញ្ចឹងវាទល់តែមើលថាតើគាត់ពេញចិត្តនឹងអំពើបែបហ្នឹងដែរអត់ទេបើគាត់មិនតាន់ពេញចិត្តទេមិនតាន់អាចចែកធ្វើម៉េចឲ្យគាត់ចែកត្រេកអរនឹងសេចក្តីល្អសិន Yeah. សុភៈសុកហ្នឹងបាយក្រហមញ៉ាំភ្លៀងហ្នឹងស្អីគេអូអាហ្នឹងគេយកទៅថ្វាយខ្មោចថ្វាយអីគេធ្វើមានពណ៌ក្រហមមានពណ៌សអីចឹងទៅបាយធ្វើម្ដុំម្ដុំចឹងទៅបាយតណើបហ្នឹងយកឲ្យខ្មោចអាត្មាអ្នកយកទៅបូរាឈៀវព្រះអង្គតើប្រពុតមិនឲ្យមានជំនឿលើក្បួនតម្រាឬក្បួនតម្រាមិនអាច ដឹងពីអនាគតបាន តម្រាយការទាយទាយតាមតម្រាចាតាមចំណាំជួនក៏វាត្រូវ ជួនក៏វាខុសចឹងទៅ ដែលវាខុសពី អំណាចឈានឬក៏អំណាចអភិញ្ញាចិត្តបើគ្រាន់តែរៀនតគ្នាជាលក្ខណៈទុះទាយអាហ្នឹងវាតេទាយតាមតំណើដែល កំណត់មកអញ្ចឹងវាអាចត្រូវដែរ មិនមែនថាមិនត្រូវទេព្រោះមានក្បួនវាចឹងដែរហើយក្បួនវាហ្នឹងក៏កំណត់ទៅតាមដំណើរធម្មជាតិហ្នឹងដែរហើយក្បួនដែលវាមាន ពិតប្រកបពជាគេអាចដឹងទៅអនាគតមានស្អីកើតឡើងមានស្អីកើតឡើងក៏មើលតាមតារាសាស្ត្រមើលតាមអីចឹងទៅមិនមែនថាមិនត្រូវសោះទេបើខនថា នៅក្នុងមេគារបស់ពពុទ្ធដែលព្រះអង្គឲ្យយើងគិតហ្នឹងតែយើងខ្វាយខ្វល់រឿងហ្នឹងពេកយើងវាខ្វល់អត្ថប្រយោជន៍រឿងវាមិនតាន់មកដល់សំបីព្រះសម្មាសម្ពុទ្ធហ្នឹងក៏ព្រះអង្គព្យាករដែររឿងនេះវាកើតឡើងចេះឡើងចុះប៉ុន្តែដល់ពេលព្រះអង្គបង្រៀនព្រះអង្គអត់បង្រៀនអញ្ចឹងផងអាណាទេសនាបរិហារយៈ អតិបារិហាឬកុសីសីសីសីព្រះអង្គអត់សរសើរហ្នឹងសំបីវិខសង្ឃមានរិទ្ធព្រះអង្គអត់ទាំងឲ្យប្រើហ្នឹងចង់បញ្ចប់ព្រះអង្គសរសើរតែការពន្យល់ធម៌ដោយសត្វចិត្តកុំឲ្យមនុស្សច្រឡំបើវិខយកអរិទ្ធបារិហាដោយខ្លួនឯងបានឬក៏ការប្រមាលមើលនេះប្រមាលមើលនោះយកទៅប្រើមនុស្សអត់ចូលទៅរស់សច្ចធម៌ទេយកមកពឹងហ្មងឥឡូវឧទាហរណ៍ថាឥឡូវអាត្មាចេះហោះចឹងណាឧទាហរណ៍អាត្មាចេះហោះ អង្គុយអង្គុយអង្គុយរលេខ្សលវឹតទៅបាត់ចឹងទៅសួរថាមិនដឹងថាមនុស្សមកសុំស្អីពីថ្មទេណានឹងអង្គុយអង្គុយអង្គុយរីកមៀតធំចឹងទៅហោះព្រុយទៅនេះដើរលើទឹកព្រុយទៅនេះហើយសាថ្មអង្គុយនិយាយសច្ចធម៌បើស្ដាប់គ្មានទេប្រកាសជាមកសុំស្អីហើយអញ្ចឹងហើយបានព្រះអង្គអត់ឲ្យអត់ឲ្យប្រើទេតើកាលណាប្រើអាការភាពខ្លាំងប៉ាកែស្អីស្អីនោះ មនុស្សគ្មានទៅរកសច្ចធម៌ស្អីទេទៅរកបកាយយកតែមកមើលដូចអ្នកធ្វើឥឡូវហ្នឹងគ្មានឃើញចេះហោះស្អីផងនាំមនុស្សក្បោលក្បាលទៅរកមុំទៅចេះហោះទៀតងាប់ហើយព្រះអង្គមិនមែនថាមិនអោយជឿទេ មិនអោយក៏មិនបានទេតែនិយាយមកថាដរាបណាមិនដឹងសេចក្តី ពិតនៅតែជឿគេអញ្ចឹងប៉ុន្តែដឹងទេលែងជឿហើយ ទាហរណ៍ថាគេកុហកថានឹងនាង ពួនអីចឹងណាឧទាហរណ៍ហើយគេប្រាប់ថានឹងប៉កែអឺរឿងរឿងមួយពលពលរនីពីការលក់ទឹកខ្មុំអូទឹកខ្មុំនឹងសុតណាសុតល្អសុតល្អអញ្ចឹងអ្នកទិញហ្នឹងក៏គាត់ជឿថានឹងសុតល្អមែនព្រោះហិតទៅមានក្លិនខ្មុំមែន ដល់គាត់យើងទៅគាត់ភ្លក់ដល់ភ្លក់ហីផ្អែមល្អគាត់ផ្លត់មាត់ផ្លត់មាត់ហឺផ្អែមមិនខ្ញុំដាក់មេស្កច្រើនស្ងអីគេផ្លាស់ប្ដូរភ្លាមអាមុនហ្នឹងគេកុហកមកក៏យើងជឿទៅយើងហាមមកជឿមិនបើគេនិយាយចឹងហើយទៅហាមមកជឿមិនបើគេនិយាយបើសុំហេតុសុំផលអញ្ចឹងមកជឿមិន ហាមឲ្យជឿមិនបានទេព្រះអង្គឲ្យតែដឹងពិតទេដឹងពិតហើយណៃជឿទៀតជឿទៅដល់ដឹងពិតផ្ទុះចេញ ពីមាត់ អ្នកថាអញ្ចឹងមកជឿថានឹងសុទ្ធទៀតដែរទៅបង្ខំថាជឿទៀតទៅជឿថាសុទ្ធទៀតទៅបង្ខំឲ្យជឿយ៉ាងបានទេ No អត់បានទេរតនា CH កណាយល់សពឃើញបងស្រីបង្ការរបស់កណាកំបុតក្បាលតើកណាគួរធ្វើបែបណាទៅតាំងពីកណាបានស្ដាប់លោកថាកណាមិនដែលជឿលើយល់សពទេ តែ នេះ លើកទី1សម្រាប់ជីវិតកណាតែយល់សពបែបនេះហើយអ្នកតែកំបុតនោះគឺជាបង ស្រីកណាយល់សពមិនដងទាំងការយល់សពនឹងវាមិនដឹងថាវាមានហេតុអីយើងក៏វាមិនដឹងដែរហេតុនៃការយល់សពវាមាន4មានដោយសារយើង ល្វើល្វាយគិតអីអញ្ចឹងទៅបើអាត្មានេះសពឃើញងាប់បានដងវាមិនឃើញស្អីបើគេនិយាយពីកំរោលនិយាយពីអីអាហ្នឹងគេឃើញដល់ឆ្ងាយទៅគេឃើញកបុតក្បាលឯហ្នឹងគេមិននិយាយពីយសពទេប៉ុន្តែយសពវាឃើញស្អីក៏បានដែរមែនតែនទៅអើជួនកាលយើងអត់ស្រួលខ្លួនក៏វាយសពទៅជួនកាលពួក អមនុស្សវានិមិត្តឲ្យឃើញទៅជាងការកម្មរបស់យើងនិមិត្តឲ្យឃើញទៅប៉ុន្តែបើយើងកើតការសង្ស័យវាគ្មានអីក្រៅពីចម្រើនសេចក្តីល្អទេហ្នឹងហើយទាំងយើងខ្លួនយើងហ្នឹងក៏យើងធ្វើសេចក្តីល្អទៅហើយឲ្យបងស្រីហ្នឹងគាត់លះបង់ស្អីដែលជាសេចក្តីអាក្រក់នៅក្នុង ចិត្តហ្នឹងទៅចម្រើនមេត្តាធម៌ក្នុងចិត្តចឹងទៅកាត់បន្ថយការខឹងការក្រោធហ្នឹងហ្នឹងហើយ រៀនឲ្យអភ័យដល់សត្វអីចឹងទៅ មានអីក្រៅពីប៉ុណ្្នឹងទេកុំទៅរស់ស្អីអ្នកធ្វើស្អីនឹងកុំអាចគិតពីគ្រោះបានដែរ